អូខេបងប្អូនយើងបន្តមានអ្នកចូលមើលទេមកជួយផ្ញើ link សិមកខ្ញុំទូរស័ព្ទហើយញ៉ាំទៅទីដាឈិន អូខេជម្រាបសួរបងប្អូនប្រិយមិត្តអ្នកដែលតាមដានភេកខ្មែរអមតៈរបស់យើងខ្ញុំជាទីគោរពជាទីរាប់អាន ថ្ងៃនេះជាយើងសាកល្បង live ម្ដងទៀតហើយបងប្អូនយើងមិនទាន់មានការ screen line សិលយ៉ារបស់យើងពិតប្រកបទេយើងសប្ដថ្ងៃនេះយើងកំពុងប្រើ គេ free ឲ្យសិនគេ free ឲ្យ20ម៉ោងប្រឡោយើងយើងប្រើនឹងសិនគឺការរៀនសូត្ររបស់ពួកយើងចំពោះអ្នកនាង Sophie ធីតាអ្នកទាំងពីរគាត់មាន experience បទពិសោធន៍គាត់ខ្ពស់ណាស់ចំពោះខ្ញុំវិញខ្ញុំមិនទាន់ចាប់ដើមឡើយខ្ញុំមិនទាន់មានការជឿជាក់ទៅខ្ញុំប្រើអានឹងសិនហើយជាឥឡូវខ្ញុំសូមជម្រាបសួរអ្នកនាងអឺ Sophie Anderson ជម្រាបសួរបាទ ចាជំរាបសួរជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube យើងមាន YouTube ដែរអត់ទេបងមានអត់មានមានមានយេយើងមាន YouTube មួយដែរឥឡូវភ្ញៀវយើងទៅចូលបានជាឡងជាឡង idol ចេញមករហូតសែមួយសែមួយជំរាបសួរប្រិយវែងអឺឥឡូវខ្ញុំសុំសួរសុកទុកតិចតើទៅប្រទេសអាល្លឺម៉ង់មាន សុខសប្បាយទេ អូប្រទេសអាល្លឺម៉ង់អត់សុបាយទេអត់សុខសុបាយម្សិលមិញម្សិលមួយថ្ងៃភ្ជុះភ្ជុះភ្ជុះខ្សាច់ណែភ្ជុះខ្សាច់ហ្នឹងហើយណែភ្ជុះខ្សាច់ដល់ដាក់ឡាននៅមិននៅអាល្លឺម៉ង់នៅខាងប៉ៃយុរ៉ុបហ្នឹងនៅនៅ ស្វីសក៏អញ្ចឹងនៅបារាំងក៏អញ្ចឹងវាភ្ជុះឬខ្សាច់មិនដឹងមកពីខាងណាទេហ្នឹងហើយតែវាមិនច្រើនទេតែវាវាឡានវាក៏ក្រិចសិតខ្សាច់ឡើងក្រិចហ្មងឡានណាបាទនេះជាលើកទី1ហើយដែលខ្ញុំបាន ឮថានៅ ប្រទេសអាល្លឺម៉ង់នៅខាងយុរ៉ុបមានព្យុះខ្សាច់ក៏ខ្ញុំធ្លាប់តាខ្ញុំធ្លាប់ទៅជួបនៅខាងសហរាយ៉ាខាង Middle East ចំពោះខ្មែរគេហៅថាបច្ចឹមបុពាបាទបច្ចឹមបុពាមានមានព្យុះខ្សាច់បាទព្យុះខ្សាច់ខ្លាំងមកម្ដងម្ដងលងិតមេឃលងិតដីអស់ហើយយើងមើលអីមិនឃើញទេអូផ្សាយទៅត្រីងចាប់ហ្នឹង Yes yeah ញ៉ាំអត់ទេញ៉ាំ ផ្ញើអឺជ្រាបសួរប្រៃវែងមានខ្ញុំថ្ងៃនេះ មាន សំណាងចូលមើលបានមុនគេអរគុណបាទអរគុណដែលបានគ្រប់គ្រងអឺប្រៃវែងខ្ញុំមិនដឹងបងឬប្អូននេះបានជ្រាបសួរពីចង្ងាយបាទអរគុណដែលបានគ្រប់គ្រងអឺពួកយើងខ្ញុំទាំងអស់គ្នាអូខេហើយអ្នកនាងសូហ្វីមានអីបណ្ដាំផ្ញើទេ ចង់និយាយសំណេះសំណាលតែជំរាបសួរប្រៃវែងប្រៃវែងគឺគាត់ក៏អាយដល់ដែរគាត់មានមុខមករហូតហ្នឹងជួយមើលមិនសំណាងធំគាត់មើលតែរហូតឯងឬក៏សំណាងធំឲ្យបានចូលឡាយតាមសម្រាប់គាត់បានមើលឡាយអរគុណច្រើនដែលបានចូលមកចូលរួមសំណេះសំណាលជួយបញ្ចេញមតិឬក៏ share ឬក៏ comment អីនឹងគឺជួយគ្នាម្ដងម្ជើងទៅហ្នឹងឯងព្រោះមិនបើយើង ខ្មែរយើងវេទនាអញ្ចឹងតែយើងរួមគ្នាជួយគ្នាហ្នឹងឯងពួកយើងអត់ចង់បានអ្វីដឹងស្រាប់ទេណាយើងអត់ចង់បានអ្វីយើងគ្រាន់តែចង់ជួយខ្មែរយើងទៅប៉ុណ្្នឹងឯងចាអញ្ចឹងឯទោះអ្នកនិយាយល្អនិយាយមិនល្អក៏ដោយប៉ុន្តែគោលដៅយើងតែមួយហ្នឹងឯងដូចខ្ញុំអីពីដំបូងឡើយខ្ញុំអត់ចេះនិយាយទេបេបើបេបើអេអឺហ្នឹងឯងបងបិសាច់ក៏ក្រនបាយជាងខ្ញុំតែខ្ញុំដំបូងគាត់អឺព្រៃវែងគាត់ហៅថាហៅយាយយាយទៅមិនអីទេគាត់ គាត់ជាលោកយាយឬក៏លោកតាខ្ញុំអត់ច្បាស់ហើយនិយាយទៅមិនអីទេអត់ហាងខ្ញុំយាយវិញហ្នឹងគេហៅតាមពាក់ឡងហាងខ្ញុំយាយអូអូខេអឺប៉ុន្តែថ្ងៃនេះយើងមានអឺអឺប្រធានបទពីនេះពីនោះទិញទួចស្ដីអំពីបញ្ហា សុខាភិបាលព្យាបាល នៅប្រទេសកម្ពុជា ហើយយើងនឹងប្រៀបធៀបទៅមើលសុខាភិបាលនៅ overseas យើងនេះខាងនៅសហសហភាពអឺរ៉ុបហើយនិងខាងសហរដ្ឋអាមេរិកយើងពិគ្រោះគ្នាការប្រៀបធៀបខុសគ្នាមើលជូនបងប្អូនសម្ដាប់ពីព្រោះយើងមានព័ត៌មានមួយ ដែលលេចលឺឡើងនៅខាងប្រទេសអាល្លឺម៉ង់នោះដូចជាដូចជាមិនសូវល្អសោះដូចជាព័ត៌មានមូលបង្កាច់ព័ត៌មានលើកជើងទាំងស្រុង ប៉ុន្តែមុននឹងយើងចាប់ដើមយើងយើងមិនទៅណាឆ្ងាយចោលពីសង្គ្រាមនៅយូក្រែនរុស្ស៊ីនៅយូក្រែនទេយើងយើងបន្តនិយាយគ្នាបន្តិចបន្តួចនៅសង្គ្រាមនៅយូក្រែនបាទសូហ្វីមាននេះបន្ថែមនេះពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនអើសង្គ្រាមហ្នឹងហើយសង្គ្រាមយូក្រែនដូចស្ងាត់ទៅពូទីនដូចបាក់ដៃបាក់ដូចទុនដៃទុនជើងដូចអត់សូវអត់សូវមាន power ឥឡូវហ្នឹងហើយ ចាដូចទានខាងរុស្ស៊ីដូចបាក់តបបណ្ដាបណ្ដានេះហ្នឹងហើយខ្ញុំអានខ្ញុំបានតាមដានព័ត៌មានដែរប្រហែលថ្ងៃនេះដូចជាមានការស្ងប់ស្ងាត់បន្តិចព្រោះអឺបានឮថាលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅដល់សហភាពយុរ៉ុបហើយហើយទៅធ្វើការចរចានៅ ក្រុមមេដឹកនាំនៅសហភាពអឺរ៉ុបទាំងអស់ហ្នឹងដើម្បីរកដំណោះស្រាយឲ្យមានបទជប់ជប់បាញ់គ្នារវាងរុស្ស៊ីហើយនិងយូក្រែនប៉ុន្តែអ្វីដែលយើង បានដឹងនោះយើងដឹងហើយថារុស្ស៊ីឥឡូវគឺស្ងប់ស្ងាត់ហើយគាត់មិន បន្តពូទីនគាត់មិនបន្តបញ្ជូនតបបញ្ជូនកងរក្រោះមកទៀតទេព្រោះគាត់មានការខូចខាតជាទម្ងន់គាត់ខូចខាតខ្លាំងណាស់ អ្វីដែលគាត់ធ្វើបានសប្តាហ៍នេះគាត់មានតែប្រើគ្រឿងអាវុធយន្តហោះចម្បាំងដែល អាចថាផ្លោងពីចម្ងាយ ទៅដើម្បីផ្លោងពីចម្ងាយ ទៅ ទៅវាយតាមទីក្រុងរបស់អ៊ុយក្រែនទាំងអស់ព្រោះពូទីន មិនអាចលើកតបទៅប្រជុំមុខវាយជាមួយតបអ៊ុក្រែនទៀតទេមិនអាចមិនអាចប្រជុំប្រជុំមុខវាយតទល់មួយអ៊ុក្រែនទេពីព្រោះ ទ័ពអ៊ុក្រែនគាត់ប្រកែណាឥឡូវគាត់ខ្លាំងខ្លាយជាទ័ពមួយដ៏ខ្លាំងក្លាគឺគឺមកពីមានមេដឹកនាំល្អប្រជាជនស្នេហាជាតិច្រើនប្រជាជនជាតិនិយមឡើយមានទាំងអន្តរជាតិដែលគ្រប់គ្រងពេញតម្រឹងឡើយទ័ពអ៊ុក្រែនខ្លាចជាទ័ពដ៏ខ្លាំងក្លាមួយ ហើយជាពិសេសទៀតអឺខាងសហរដ្ឋអាមេរិកនេះបានជួយ ជំនួយនៅសម្ភារៈយោធា ដូចជាកំភ្លើង Stinger សម្រាប់បាញ់យន្តហោះហើយនឹងកំភ្លើងមួយយ៉ាងទៀតសម្រាប់ដាក់លើស្មាបាញ់កំតិចរថក្រោះរបស់រុស្ស៊ីច្រើនហើយរុស្ស៊ីខូចខាតពេកមានរុស្ស៊ីមានតែផ្អាកផ្អាកសិនហើយមានតែការប្លង់ដាក់ពីចម្ងាយតែប៉ុណ្្នឹងឯងអ្វីដែលកងទ័ពខាងយូក្រែន ធ្វើបានគឺខាងយូក្រែនមានតែមានតែគេហៅ drone យន្តហោះ drone ដែលប្រើយន្តហោះ drone ទៅមានតែទៅទម្លាក់លើកងទ័ពរុស្ស៊ីបាទមានវាយតកទល់គ្នាតែតែប៉ុណ្្នឹងឯងពីព្រោះខាងអង្គការ NATO ក៏មិនអាចបញ្ជូនយន្តហោះមកជួយយូក្រែនបានដែរក៏មកមានបញ្ហារឿងកាន់ឡើងកាន់តែធ្ងន់ធ្ងរ អូខេហើយសូហ្វីមានអីចង់រឿងសង្គ្រាមរឿងសង្គ្រាមអត់អត់យល់ចេះតែមើលចេះតែតាមណាអត់យល់ដល់ខ្ញុំជឿថាអឺខាងតបនៅអ៊ុយក្រែនណាខ្ញុំជឿគ្មានអ្វីធំជាងទឹកចិត្តទេគឺទឹកចិត្តតែហ៊ានលះបង់តស៊ូលះបង់ហើយគឺថាអាទឹកចិត្តហ្នឹងវាធំជាងអ្វីទាំងអស់ឃើញទេគាត់ពលរដ្ឋអ៊ុយក្រែន តិចមែនណាកម្លាំងទ័ពអ្វីអ្វីគឺថាมันស្មើផែអឺរុស្ស៊ីឯប៉ុន្តែអាការទឹកចិត្តរបស់គាត់ទឹកចិត្តរបស់មេដឹកដឹកនាំដែលគាត់ខ្លាហានដែលគាត់ហ៊ានលះបង់ទាំងអស់ហ្នឹងអាហ្នឹងឯងធ្វើអីធ្វើអីធ្វើឲ្យពលរដ្ឋធ្វើឲ្យតាហ៊ានគាត់ទាំងអស់ហ្នឹងគឺថាមេដឹកតាមេដឹកនាំមានទឹកចិត្តល្អហើយអញ្ចឹងកូនចៅ តាមក្រោយឯងអញ្ចឹងអាទឹកចិត្តហ្នឹងគឺវាខ្លាំងជាងអាក្របប៉ារ៉ាម៉ាណូនទៀតហ្នឹងឯងអញ្ចឹងធ្វើឲ្យធ្វើឲ្យរុស្ស៊ីហ្នឹងបាក់ទឹកចិត្ត ណាធ្វើឲ្យរុស្ស៊ីហ្នឹងអឺគេថាចុះខ្សោយដោយសារការកម្លាំងទឹកចិត្តរបស់អឺជនជាតិអ៊ុយក្រែនគាត់សាមគ្គីគ្នាបូករួមជាមួយមេដឹកនាំក្លាហានមានបញ្ញាឆ្លៀវវៃអាហ្នឹងឲ្យធ្វើឲ្យជ័យជំនះខ្ញុំជឿថាឆាប់ឆាប់ហ្នឹងហើយចាបាទអឺខ្ញុំស្គាល់បើសិនជាបើសិនជាប្រទេសយើងណាបើសិនជាប្រទេសយើងមានមេដឹកនាំប្រហែលជាអ៊ុយក្រែនហ្នឹងមិនបាញ់ថាប្រហែលគេទេតែ50%ពីគេក៏ត្រូវក៏បានដែរណាហ្នឹងហើយ បើសិនជាយើងមានមេដឹកនាំអញ្ចឹងមែនតើបងឯងអាចចូលរួមជាមួយដើម្បីទៅការពារប្រទេសជាតិបានអត់ឧទាហរណ៍បើសិនជាហ៊ុនសែនថ្ងៃណាមួយគាត់ប្រែកលាស់ឈប់ធ្វើកាជះយួនគាត់ប្រមូលពលរដ្ឋខ្មែរមកសាមគ្គីគ្នាជាជ្រុងមួយដើម្បីទប់ទល់ជាមួយនឹងកម្លាំងយួនអញ្ចឹងតើបងឯងអាចចូលរួមជាមួយដែរអឺចំពោះប្រទេសកម្ពុជាយើងខ្ញុំជឿថាបើសិនជាមេដឹកនាំស្នេហាជាតិរបៀបហ្នឹងអ្នកស្មោះត្រង់ប្រទេសជាតិ ខ្ញុំជឿថាប្រជាជន ខ្មែរ100%នឹងបូជាជីវិតស្ម័គ្រចិត្តទៅទៅបំរើកងទ័ពទៅការពារទឹកដីរបស់យើងប៉ុន្តែយើងក៏និយាយថាហ៊ុនសែនកែប្រែគំនិតដើម្បីមកដូរមកស្នាជាតិគឺគ្មានគឺគ្មានអានឹងដូចថាតើជ្រូកចេះឡើងដើមឈើតើសេះដោះស្នែងអានឹងមកដាច់ទៅរួចប៉ុន្តែបើហ៊ុនសែនកែប្រែមកគឺគ្មានទេហ៊ុនសែនមានតែជន់ខ្មែរបន្ថែម យកអំណាចយកទឹកដីឲ្យគេឆ្នៃទៀតថាអឺជ្រុលក្បាលក្រពើហ្នឹងហើយជ្រុលក្បាលក្រពើទៅហ្នឹងហើយណាប្របាក់ប្របាក់កែអញ្ចឹងមិនកែមិនកែហ្មងព្រោះគេនឹកឃើញថាបើសិនជាគេធ្លាក់តំណែងគឺគេមានបញ្ហាអ្វីណាមិនទទួលនឹងក្រងគ្រោះត្រឡប់មកវិញនឹងទទួលនឹងទណ្ឌកម្មត្រឡប់មកវិញអញ្ចឹងទេគេត្រូវតែចំណាយសពបែបយ៉ាងទាំងអស់ដើម្បីតែអំណាចគេតទៅទៀតអានឹងខ្ញុំជឿអញ្ចឹងព្រោះវាជ្រុលក្បាលក្រពើហើយ ចាបាទអឺលោកហ៊ុនសែនយើងយើងដឹងហើយថាហ៊ុនសែនគឺគ្មានសមត្ថភាពឯណា ដឹកនាំប្រទេសទេហ៊ុនសែនដឹកនាំប្រទេសសពថ្ងៃហ្នឹងគឺតាមយ៉ាគុតគឺគេលើកឲ្យ គេលើក បន្តគេដឹកគេចាប់ដាក់អតេសគោគេដឹកវិសុកយួនមកយកមកលើកបន្តស្រុកខ្មែរធ្វើនាយករដ្ឋមន្ត្រីពីព្រោះហ៊ុនសែនជាមនុស្សដែលស្មោះត្រង់បំផុត ចំពោះចវាយគ្មានអ្នកណាអាចចង់ចូលរួមជាមួយដែរផ្ញើផ្ញើនេះឲ្យចូលរួមជាមួយណាលៀងឲ្យចូលជាមួយ Brian Brian នេះចង់ចូលទេខ្ញុំផ្ញើឲ្យបើមិនសាច់ផ្ញើជួយផ្ញើគាត់ផង Brian គាត់ serious លោកលោកលោកតាប៊ុនណាចង់ចូលរួមដែរ ខ្លាចខ្លាចយើងគ្រប់ប៉ុន្តែយើងនឹងព្យាយាមចោះមិនហៅថាធីតាធីតាចូលដែរមិនហើយទេបងឯងផ្សាយឲ្យមើលមើលគាត់ចូលមើលនៅអត់ឃើញទេឥឡូវផ្សាយលីងមកខ្ញុំមកញ៉ៅមកសូហ្វីទេខ្ញុំញ៉ៅគាត់អូខេបងប្អូនឥឡូវយើង មានភ្ញៀវយើងពីរបីនាក់ចង់ចូលទៀតមកចូលមកចូលរួមគ្នាចែកគ្នាហ្នឹងហើយអឺខ្ញុំចង់ និយាយពីរឿងអឺ ព័ត៌មាននៅក្នុងស្រុកខ្មែរបន្តិចតែគេបំភ្លៃព័ត៌មាននៅស្រុកខ្មែរគេបំភ្លៃរឿងនៅព័ត៌មាននៅអាម៉ង់នេះគឺទូរទស្សន៍នៅពួកទូរទស្សន៍ពួក CP ហ្នឹងហ្នឹងហើយទូរទស្សន៍ពួក7មករាចាហើយខ្ញុំចង់បំភ្លឺបំភ្លឺបន្តិចតែនៅស្រុកខ្មែរគេគេងលក់ហើយហ្នឹងហ្នឹងហើយអូខេសួរធីតាមើលផ្ញើទៅលើកទី2ចូលបានអត់ហើយផ្ញើខ្ញុំមកខ្ញុំផ្ញើមិនក្មេងមើលខ្ញុំចូលខលបន្តិចមើល ឯថ្មីបងវិសាច់ខាទៅអីចូលមកមកចូលចូលបានគាត់ចូលចឹងហ៎ពេលធានាមែនគាត់ជួយយើងចូលគាត់ជួយយើងចូលទៅបានអូខេអូខេពុកមកចូលអូខេបាទសួស្តីឥឡូវយើងសួស្តីប្រិយមិត្តរបស់យើងបន្តទៀតសួស្តីអឺ ព្រៃវែងខ្ញុំអត់ដឹងតែស្រីប្រុសទេអឺសួស្ដីសារីហងអ្នកស្រុកព្រៃវែងសាបូអ្នកស្រុកព្រៃវែង Ryan you the man អឺសួស្ដី Cambodia សួស្ដី Ronway អឺដួងនេត្រាយុនរាឆៃយ៉ាសិនបាទក៏ពិតអឺ អរគុណបងប្អូនទាំងអស់ដែលបានជួយគ្រប់គ្រង page របស់យើងខ្ញុំអូហើយមានដូចជាមានបបិតដូចជាព្រះសង្ឃលោកអូនបបិតណាលោកអូនណាខ្សែអត់មែនសូមខ្ញុំក្រាបដៃបង្គំបដិជ្ជគុណលោកអូនបបិតក៏អត់សូវចេះនិយាយភាសាលោកទេសូម សុខសប្បាយលោកបងអរគុណច្រើនសិនអ្នកសិនអ្នកឆ្លាតខាងវាសាលោកអត់ចេះចាអូខេឥឡូវយើងយើងបន្តពីនយោបាយនៅកម្ពុជាយើងបន្តិច ដែល បញ្ហាថ្មីថ្មីនេះរឿងស្ដនស្ដាប់អាស៊ីសេរីពីបញ្ហាទឹកដីកម្ពុជា កម្ពុជាក្រមបន្តពីថ្ងៃមុនដែលមានបងណៃក្មេងជាប់បានជាប់បានក៏ព្យាយាមជាប់បានអឺអត់ដឹងធ្វើមកយើងចឹងខ្ញុំម៉េចមិនចឹងម៉េចមិនឥឡូវខលតាម Messenger វិញហីខលតាម Messenger ដាក់ចេះវិញហេតុអីចូលមិនបានគាត់គេឲ្យយើងដោនឡូតម្ដងទៀតដាក់ email ដាក់ស្អីណាញីញ៉ៃ ឥឡូវខ្ញុំផ្ញើឲ្យសូហ្វីម្ដងហើយគាត់ចូលមកមើលខ្លាចខ្លាចយកបានញ៉ាំមកចាំញ៉ាំសូហ្វីខៃថ្ងៃនេះខ្ញុំចង់ហ្នឹងហើយទេម៉ែមកជួយតាម Messenger វិញពីក្នុងមូលហេតុអីទេចាំមែនទេដល់បងឯងផ្ញើមកមើលផ្ញើមកមិនអូខេទៅមួយទៀតហើយបានទទួលទេ បានហើយបានសាឲ្យគាត់ចូលតាមនឹងម្ដងមើលញ៉ាំញ៉ាំមកវិញចាំមើលសាក់មកវិញសាក់ចូលតាមនឹងម្ដងទៀតមើលខ្ញុំយកទូរស័ព្ទទៅមកវិញថលមកអឺសុំទោសបងប្អូនអឺប្រិមិត្តអ្នកតាមដានភេទទាំងអស់គ្នាមកវាយើងអត់បានត្រៀមទុកមុន ហើយម្យ៉ាងទៀតអ្វីដែលយើងអឺ stream yard របស់ពួកយើងនេះយើងអត់ទាន់បានកម្រងការបង្កើតឲ្យវាធំទលាយនៅឡើយទេជួនកាលវាអាចបញ្ហាមកពី stream yard របស់យើងមិនមិនទាន់បាន upgrade អូអាចយ៉ាអាចហើយជាអាចចឹងប្រហែលជាអាចបានតែ2នាក់ឬក៏យ៉ាងម៉េចបើយើងយើងអត់ដឹងច្បាស់ដែរ បាទឥឡូវសូមជម្រាបសួរផាន់សែមខ្មែរក្រមបាទជម្រាបសួរបងប្អូនខ្មែរក្រមយើងក៏ក៏គាត់ចូលមករួមជាមួយយើងដែរកើតឲ្យវាតើគាត់ព្យាយាមចូលមកទៀតបានទេឬក៏បើមិនបានទេឥឡូវយើង ចាប់ដើមហើយយើងចាប់ដើមបន្តប្រធានបទយើងកុំឲ្យបងប្អូនយើង អ្នកគ្រប់គ្រងគាត់មានការ ធុញទ្រាន់រោគចាំយូរនៅគាត់នៅផ្ទះអាចាំចង់ឲ្យមកធ្វើឲ្យម៉ៃភ្លេចហើយចូលតាម Facebook ម៉ៃភ្លេចភ្លេច password ចូលចូលតាមនឹងហ្មងម៉ៃភ្លេចទៅម៉ៃចូលតាមនោះចូលតាមនេះហ្មងអឺបាទជម្រាបសួរនាងធីតាជម្រាបសួរខាងឃើញយូរហើយមិនសុខសប្បាយទេ ជួយជំរាបសួរបងជំរាបសួរដល់កវេទនាណាបងចង់ចូលចូលបាទបងឲ្យប្រកាសអឺមួយទៀតពេលយើង live ចប់នេះខ្ញុំនឹង upgrade ឲ្យមានដំណើរការល្អដូចគេដូចឯងដែរបាទបាទនេះជាថ្ងៃចុងក្រោយមានរអារអួលខ្លាំងណាស់សូមទោសបងប្អូនអរគ្នាបញ្ហាបច្ចេកទេសសួស្តីកុំកុំមកកុំមកតើមានអីចូលរួមនេះបងកុំមកសួស្តីសួស្តីបងប្អូនទាំងអស់គ្នា តោះឥឡូវយើងយើងយើងចាប់ដើមប្រធានបទយើងទៅរឿងសុខាភិបាលហ្នឹងឬមិនខ្ញុំរួយបាទហេលើចាប់ដើមទៅពីបញ្ហាសុខាភិបាលនៅស្រុកខ្មែរហ្នឹងឬព័ត៌មានមួយកើតឡើងនៅប្រទេសកម្ពុជានៅខាងប្រទេសអាល្លឺម៉ង់ហ្នឹងតើមានមានរឿងអ្វីខ្លះបាទតែឥឡូវយើងមុននេះយើងឲ្យស្ដាប់សិនឯបងយើងឲ្យស្ដាប់នេះសិនណាយើងចាក់វីដេអូឃ្លីបនឹងឲ្យបងប្អូនយើងស្ដាប់សិនទៅណាយើងឲ្យស្ដាប់វីដេអូឃ្លីបនឹងសិនដើម្បីយើងចូលជាធ្វើជាផុសតាងកុំឲ្យគេថាយើងចេះតែថា ហ្នឹងហើយអូខេចង់ចង់បកស្រាយនឹងប្រធានបទមួយ ដែលពួក CP ទូរទស្សន៍ទូរទស្សន៍ CP ហ្នឹងគេយកទៅអឺព័ត៌មានបំភ្លៃការពិតហ្នឹងហើយយ៉ាឥឡូវខ្ញុំចូលមើលតិចហ្នឹងវាប្រាក់ចាវាចេះយើងចង់ប្រាប់ចេះព្រោះយកទៅបកប្រែហ្នឹងវាខុសពីព័ត៌មានពិត អញ្ចឹងឥឡូវនោះវីដេអូនោះបានលុបគេបានព្យាយាមលុបចោលហើយក៏ប៉ុន្តែរបស់ម៉ែក្មេងម៉ែក្មេងស្បៃទុកអញ្ចឹងហើយបានធ្វើអាចយកបានតាសំឡេងយើងបានទូស្ដាប់បានទេតែបើធំក៏មិនបានទេហ្នឹងហើយខ្ញុំចូលតាំងខ្ញុំចូលតាំងពីម្សិលមិញហ្នឹងហើយបងប្អូនស្ដាប់ចាគេព្យាយាមគេឲ្យគេយកព័ត៌មានហ្នឹងយកទៅបំភ្លៃណាយកទៅយកមកបកប្រែហ្នឹងបំភ្លៃ គេគេនិយាយនៅក្នុងព័ត៌មានពិតនៅក្នុងទូរទស្សន៍ហ្នឹងគេនិយាយអំពីសកម្មភាពជំងឺរបស់អូនស្រីសុចិន្តានឹងមែនប៉ុន្តែអាការនៅការចេញថ្លៃស្អីជាបានអត់មានទេហើយសម្ដីដែលអូនស្រីសុចិន្តានឹងក៏បានសរសេរឆ្លើយតបនៅ comment នឹងដែរសូហ្វីបានឃើញណាអានេះបងប្អូនមកស្ដាប់ផងតែឥឡូវយើងចាក់យើងចាក់អាសម្ព័ត៌មានវាស្ដាប់សិនណាអឺឥឡូវយើងនិយាយឲ្យដឹងសតដឹងថ្មៅបងប្អូនស្រុកខ្មែរសិននៅប្រទេសអាល្លឺម៉ង់នេះមានប្អូនស្រីម្នាក់គាត់ គាត់ទងន់7ខែហើយគាត់ឆ្លងជំងឺ Covid សម្បីតកូនក្នុងពោះក៏មានការឆ្លងជំងឺដែរហើយក្នុងការព្យាបាលរបស់គ្រូពេទ្យហ្នឹងខ្ញុំនិយាយកាត់កាត់ហ្នឹងហើយឲ្យបងប្អូនស្ដាប់គីបនេះស្រួលជាងបកស្រាយហើយដល់ទៅពេលក្នុងការព្យាបាលហើយអឺក៏ពួក CP ហ្នឹងគេចង់យកមុខយកមាត់គេយកអាព័ត៌មានហ្នឹងយកផ្សព្វផ្សាយស្រុកខ្មែរទូរទស្សន៍របស់គេគេថាចេញថ្លៃសេវាពួក CP គេអ្នកចេញឲ្យអញ្ចឹងហើយខ្ញុំចង់យកអាព័ត៌អាកន្លែងហ្នឹងឲ្យយកទៅបកស្រាយប្រាប់បងប្អូនពលរដ្ឋខ្មែរកុំឲ្យចាញ់បោកក្នុងការបោកប្រាស់របស់ពួក CP ចាឥឡូវយើងយើងចាក់ឲ្យគាត់ស្ដាប់ណាឥឡូវយើងចង់ថាឥឡូវយើងនិយាយមុននឹងចាក់វីដេអូនោះឲ្យស្ដាប់យើងនិយាយប្រាប់សិនការការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសអាល្លឺម៉ង់ឬក៏អ្នកមកទេសចរឥឡូវយើងនិយាយពីពលរដ្ឋយើងទៀតមកយើងចាក់ឲ្យស្ដាប់សិនចាំយើងបកស្រាយអញ្ចឹងអឺយើងចាក់ឲ្យស្ដាប់សិនខ្ញុំយើងបកស្រាយខ្ញុំបកស្រាយអូខេអាឡម៉ង់ម្នាក់មានផ្ទៃពោះ7ខែ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 អ្នកបានរួចជីវិតទាំងម្ដាយនិងកូនពីជំងឺ Covid-19 ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក៏ក្រៅទូរទស្សន៍អាល្លឺម៉ង់នៅពេលថ្មីថ្មីនេះទូរទស្សន៍អាល្លឺម៉ង់បានផ្សាយយ៉ាងល្បីរន្ទឺនៅក្នុងប្រទេសអំពីស្ត្រីខ្មែរអាល្លឺម៉ង់ម្នាក់មានផ្ទៃពោះ7ខែដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយឆ្លងមេរោគ Covid-19 យ៉ាងធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យជួយឲ្យរស់រានមានជីវិតទាំងម្ដាយនិងកូនដែលនៅក្នុងអធិប្បាយរបស់ទូរទស្សន៍បានហៅស្ថានភាពនេះថាករណីសំណាងមួយក្នុងចំណោម10000គ្រោះថ្នាក់លោកស្រីកៅសុចិន្តាជាស្ត្រីខ្មែរអាល្លឺម៉ង់មានផ្ទៃពោះ7ខែនឹងបានឆ្លងជំងឺយ៉ាងធ្ងន់ធ្ងរហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះតាមបទពិសោធន៍គ្រូពេទ្យស្ថានភាពបែបនេះគេមានការលំបាកនឹងការជួយសង្គ្រោះទាំងម្ដាយនិងកូនឲ្យរួចផុតជីវិតណាស់ ក្រមគ្រូពេទ្យបាននិយាយថាក្នុងករណីនេះมันអាចជួយសង្គ្រោះជីវិតទាំងម្ដាយនិងកូនបាននោះទេលទ្ធភាពខ្ពស់គឺជាការជួយសង្គ្រោះជីវិតកូនទោះបីជាកូនមិនទាន់គ្រប់ខែត្រូវតែកាត់ក៏ដោយ3ខែក្រោយមកក្រុមគ្រូពេទ្យបានសម្រេចចិត្តវះយកកូនពីផ្ទៃម្ដាយយកទៅចិញ្ចឹមក្នុងថង់សង្គ្រោះជីវិតដើម្បីបន្តឲ្យទីរូបមានការលូតលាស់ពេញលេញរីឯស្ថានភាពម្ដាយវិញគឺមានសង្ឃឹមរស់រានមានជីវិតយ៉ាងតិចតួចបំផុត។ ដែលហេតុថាមេរោគ COVID-19 បានរីកលូតដល់សួតរបស់គាត់យ៉ាងធ្ងន់ធ្ងរទៅហើយពិតជាសំណាងល្អនៅក្នុង10000គ្រោះថ្នាក់មែនជាធម្មតាគេថាទឹកដោះម្ដាយថ្លៃគឺជីវិតមិនទាន់អស់រយៈពេលប្រមាណជាង2សប្តាហ៍ផុតទៅស្ថានភាពជំងឺម្ដាយចាប់ផ្ដើមប្រសើរឡើងបន្តិចម្ដងបន្តិចម្ដង និងរហូតបានជាសះស្បើយវិលត្រឡប់មកផ្ទះវិញនៅក្នុងរយៈពេលជាង1ខែក្រោយមក រីឯកូនង៉ែតនៅតែត្រូវបន្តចិញ្ចឹមនៅក្នុងថង់សង្គ្រោះនិងទើបត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យយកមកផ្ទះកាលពីប្រមាណសប្តាហ៍មុននេះថ្មីត្បិតតែមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យអាល្លឺម៉ង់ដើម្បីព្យាបាលជំងឺខាងលើ រហូតដល់បានជាសះស្បើយក៏ដោយការសម្រាប់ព្យាបាលជំងឺនេះចាំបាច់ត្រូវតែបង់ថ្លៃសេវាដោយខ្លួនឯងដោយគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់ក្រមការងាររៀបចំអង្គការចាត់តាំងយុវជនគណបកប្រជាជនកម្ពុជាដឹកនាំដោយឯកឧត្តមកើតសេកាណូជាប្រធាន ដែលបានរួមគ្នាឧបត្ថម្ភជាថវិកាសម្រាប់ជិញថ្លៃព្យាបាលទាំងម្ដាយនិងកូនក្នុងគ្រាដ៏លំបាកនេះហើយលោកស្រីកៅសុចិន្តាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមគ្រូពេទ្យដែលបានជួយសង្គ្រោះជីវិតគាត់និងកូនជាពិសេសជូនចំពោះឯកឧត្តមប្រធាននិងសមាជិកក្រុមការងារទាំងអស់ព្រមទាំងឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត ដែលតែងតែគិតគូរសុខទុក្ខទៅដល់ពលរដ្ឋខ្មែរទូទៅគ្រប់និន្នាការមិនថាខ្មែរនៅទីណាជួបទុក្ខលំបាកប៉ុណ្ណានោះទេ ទៅមកមកជិះទៅណាសូមសូមអរគុណដល់ដល់វីដេអូដែលដែលអានេះខ្ញុំថតចម្លងបងអាវីដេអូដើមគេគេលុបបាត់ហើយចឹងណាណានេះយើងថតចម្លងមកនេះមិនថតចម្លងភ្លៀងអញ្ចឹងហើយបានយើងមានឯកសារអញ្ចឹងទេព្រោះអីមានមិនខ្មិចពេកអត់ញ៉ឹងអឺគេលុបចោលហើយដោយសារតែអ្នកចូលទៅ comment ហ្នឹងអ្នកដែលគេមើលហ្នឹងចូលទៅ comment ជេរច្រើនពេកហើយណាមួយក៏ អឺម្ចាស់សម័យខ្លួនហ្នឹងក៏គាត់បានក៏គាត់បានចូលទៅ comment ដែរណានៅ ប្រឆាំងនៅសម្លេងពាក្យ PP ហើយហើយធីតាគូវិញហ្នឹងហើយសម័យខ្លួនគាត់គាត់បានចូលទៅ comment ដែរតែគាត់ប្រឆាំងនឹងសម្លេងរបស់គេថាអាសេវាកម្មហ្នឹងគឺពួកខាងម៉ាណែតនឹងគេដាក់ចេញថ្លៃឲ្យអញ្ចឹងបាទគាត់ចូលទៅ comment អញ្ចឹងបាទយើងចង់យកអាចំណុចហ្នឹងយើងមកបកស្រាយកុំឲ្យពួកនោះបោពលរដ្ឋខ្មែរបន្តទៀតដែរគឺអូខេចាហ្នឹងហើយអឺ យើងយើងដឹងហើយបញ្ហាសុខាភិបាលនៅយើងចង់និយាយថា OC ទូទាំងទៅបែបនេះចាស់ហើយសហភាពអឺរ៉ុបហើយនិងសហរដ្ឋអាមេរិកទោះបីជាបញ្ហាធនធានយ៉ាងណាក៏ដោយក៏ប្រទេសគេនេះគឺគេសំខាន់ចម្បងគឺគេការពារជីវិតមិនថាជីវិតទៅរក់ឬក៏ជីវិតអឺឥឡូវ ចេញមតិបន្តិចឥឡូវហ្នឹងលោកសាកុនម៉ាមានភាសាហើយនៅបាទបាទអូខេចាជាជាបឋមជាបឋមគណៈសូមក្រាបថ្លែងបង្គំព្រះថេរានុត្តរគ្រប់អង្គជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកហើយក៏ដូចជាជាពិសេសបងប្អូនដែលកំពុងតាមដាននៅក្នុងវេទិការបស់ខ្មែរខ្មែរអមតៈចាជួបជាមួយយើងខ្ញុំទាំង3នាក់នៅក្នុងឱកាសនេះហើយក៏សូមការអធិស្ឋានផងដែរពីបងអូនស្រីសុចិន្តាណា បើសិនជានិយាយទៅបើបងនិយាយទៅប៉ះពុយដែលដែលថាយកឈ្មោះប្អូនលោកយកឈ្មោះប្អូនមកនិយាយក៏ប៉ុន្តែអានេះវាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលជាការចោទលាបពណ៌ដែលមិនអាចយកយល់ឲ្យបានចំពោះរដ្ឋាភិបាលរបស់ក្រុងភ្នំពេញដែលកំពុងធ្វើនយោបាយប្រជាពិធវាជាការកុហកបោកប្រាស់យ៉ាងមុខប្រាក់ថោកទាបបំផុតចា៎ឆោឱកាសយកទៅទីកន្លែងតកតងនឹងការរស់នៅរបស់ប្រជាពលរដ្ឋនៅប្រទេសអាល្លឺម៉ង់ ខ្ញុំថាឡាយមនុស្សសូម្បីតែសត្វក៏មានធានារ៉ាប់រងដែរណាខ្ញុំចង់ប្រាប់ទៅលោកហ៊ុនសែនវិញចឹងហើយជាចេះអ្នកផ្សព្វផ្សាយព័ត៌មានដែលកំពុងបំពុលកំពុងបំពុលព័ត៌មានហើយដែលយកព័ត៌មានរបស់គេទៅផ្សព្វផ្សាយហើយកំពុងបំភ្លៃនឹងហើយខ្ញុំនឹងក៏បាន copy វីដេអូនឹងហើយនៅពេលដែលខ្ញុំត្រឡប់ទៅដល់លំងវិញខ្ញុំនឹងបញ្ជូនវីដេអូនឹងទៅកន្លែងបណ្ដាញនៃទូរទស្សន៍របស់អឺ ទូទួដែលគេផ្សព្វផ្សាយហ្នឹងថាតើអ្នកដែលដែលឲ្យសិទ្ធិទៅគេផ្សព្វផ្សាយហ្នឹងតើវាមានពាក់ព័ន្ធអីឥឡូវហ្នឹងគេយកទៅផ្សព្វផ្សាយខុសហ្នឹងតើអ្នកឯងត្រូវមានចំណាត់ការយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងខ្ញុំនឹងផ្ញើអាអឺអាសាវីដេអូហ្នឹងយកទៅឲ្យគេហើយឲ្យគេស្ដាប់នៅអ្វីដែលគេបានយកទៅផ្សព្វផ្សាយបំភ្លៃហ្នឹងណាហ្នឹងហើយឥឡូវយើងនិយាយអំពីកាតនីរ៉ាប់រងនៅក្នុងប្រទេសអាល្លឺម៉ង់អ្នកដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់នេះណាគឺគ្រប់ គ្រប់បុគ្គលទាំងអស់សុទ្ធតែមានធានារ៉ាប់រងទាំងអស់អត់មានអ្នកណាមួយដែលរស់នៅគ្មានធានារ៉ាប់រងទេនៃការមើលថែជីវិតមិនថាមនុស្សមិនថាសត្វសំបីតែឆ្កែខ្ញុំក៏មានធានារ៉ាប់រងដែរនឹងខ្ញុំប្រាប់ទៅម៉ណែតវិញណាខ្ញុំចេញមកនិយាយភ្លើធ្វើនយោបាយប្រជាពិឆត់អញ្ចឹងសំបីតែសត្វឆ្កែខ្ញុំក៏មានក៏មានធានារ៉ាប់រងដែរ កុំឲ្យពួក CP កេងចំណេញឆក់ឱកាសកេងចំណេញពេកណាហ្នឹងហើយកុំឲ្យបើសិនជា PCP ហ្នឹងណាមានសមត្ថភាពមកជួយអ្នកនៅក្រៅប្រទេសព្រោះថ្លៃណាក្នុងមួយថ្ងៃមួយថ្ងៃតើត្រូវបង់ប្រមាណត្រូវបង់ប្រមាណចូលចូលចូលប្រាំប្រាំវាអត់មានទេអភ័យវាអត់មានទេរឿងហ្នឹងព្រោះអញ្ចឹងមកថាហ្នឹងបើសិនជាណានៅស្រុកគេនេះមានហើយគេមានធានារ៉ាប់រងហើយកុំមកខ្វល់ជាមួយអ្នកនៅក្រៅប្រទេសយកថវិកាទៅជួយអ្នកស្រុកខ្មែរទៅល្អជាងហ្នឹងហើយហើយមួយខ្ញុំប្រាប់ចេះ នៅនេះហ่าសំបីតាយើងនៅពេលដែលយើងគាត់តែយើងជន់ដែរល្មងភ្លាមគាត់មកដល់ភ្លាមណាបើឧបមាថាបរោះឬក៏ស្ត្រីដែលទៅរៀបការនៅយកពីក្រៅប្រទេសមកឧទាហរណ៍ថាអឺបរោះទៅការស្ត្រីពីប្រទេសអាល្លឺម៉ង់ពីពីពីប្រទេសខ្មែរមកគាត់ទៅចូលមកដល់ដែរអាល្លឺម៉ង់ភ្លាមណាអគេត្រូវគឺគឺគេនាំទៅមេដឹងឈ្មោះហើយគេមេដឹងមេធាវីរ៉ាប់រងនឹងព្រៀបហើយបើប្តីហ្នឹងគឺបើប្តីហ្នឹង ធ្វើការគឺអញអត្តរារ៉ាប់រងជាមួយប្តីនឹងចូលជាមួយប្តីនឹងបើថាជាមួយ AOK ឬក៏ជាមួយ private បើ private អានឹងគេបង់វាវាលើកណាហើយហើយគ្មានអ្នកណាមួយដែលអត់មានធានារ៉ាប់រងគឺនៅក្នុងអឺរ៉ុបនេះជាពិសេសគឺប្រទេសអាល្លឺម៉ង់នឹងពិសេសគឺប្រទេសអាល្លឺម៉ង់នឹងគឺគ្រប់មនុស្សគឺគ្មានអ្នកណាមួយដែលអត់មានធានារ៉ាប់រងទេគឺគ្មានតែម្ដងកុំប្រើភាសាកុហកបោកប្រាស់ចឹងសំបីតអ្នកមកលេង ត្រឹមតែ3ខែនៅក្នុងប្រទេសអាល្លឺម៉ង់ណាបើអ្នកឯងគ្មានធានារ៉ាប់រងទេណាជន់ដីអាល្លឺម៉ង់អត់បានទេនឹងក៏ខ្ញុំប្រាប់ត្រឡប់ទៅវិញបើអ្នកឯងអត់ធ្វើធានារ៉ាប់រងគេឲ្យមកអាល្លឺម៉ង់នេះហើយហើយដល់ពេលមកបោកប្រាស់និយាយកុហកបោកប្រាស់គេអញ្ចឹងមកបាយអត់ចេះអៀនខ្មៅមានខ្មៅអៀនខ្មៅទេណាកាសួរត្រឡប់ទៅវិញអញ្ចឹងហើយពិសេសនៅក្នុងនោះវាមានអីសូវប្រធានយុវជនគេដែលនៅក្នុងប្រទេសអាល្លឺម៉ង់នោះឈ្មោះស្អីគេសូហ្វីចាំឈ្មោះអី ខ្ញុំអត់ស្គាល់ពួកអនុរុះអស់ហ្នឹងទេខ្ញុំមិនដែរចាប់អារម្មណ៍អត់ស្គាល់គេពួកទេប្រធានទីគេប្រកាន់យកលទ្ធិប្រជាធិបតេយ្យហើយហើយនៅក្នុងនេះយើងក៏បានឃើញសំណេររបស់អូនស្រីសុចិន្តាតែជានេះណាសូហ្វីមានមានបានអានសម្លេងនឹងជូនបងប្អូនយើងស្ដាប់ហើយណាអត់បានជាមើលម្ចាស់សម័យខ្លួនគេដែលគេចេញមកបកស្រាយដោយសារគេឃើញអាព័ត៌មានយើងអំភ្លេចការចេញមកយើងទៅសូហ្វី នេះគាត់ចេញសុខចិនដាកៅសុខចិនដាហ្នឹងគាត់បានចេញមកបកស្រាយគាត់ចេញមកតបនឹងខមមិនគេដែលគេបានថាការបងថ្លៃបងថ្លៃឡើយនេះតែគេចេញមកថាតកតងព័ត៌មាននោះវាវាអត់ពិតចឹងណាហើយគេនឹងយកអាខ្សែវីដេអូហ្នឹងយកទៅឲ្យទៅកន្លែងទូទាត់រំងអា ARD ឬក៏ ZDS ហ្នឹងក្នុងកម្មវិធីថាគឺថាខ្មែរណាដើម្បីសុំការបំភ្លឺពីការបកបកប្រែខេមរៈភាសានេះដែលសុំការបញ្ជាក់ពីការសុំសិទ្ធិបកប្រែនេះពីភាសាអាល្លឺម៉ង់ជាភាសាខ្មែរហើយបងអូនស្រីសុចិន្តាកៅហ្នឹងក៏បាន ចូលមកខមមិនថាក្នុង នាមខ្ញុំជាជនរងគ្រោះ ខ្ញុំសូមការអព្យាស្រ័យពីបងបង ចំពោះការបកប្រែភាសាខុសថាវិការដែលនាងខ្ញុំទទួល បានគ្រាន់តែជាថាវិការលើកទឹកចិត្តមិនបងថ្លៃសេវាព្យាបាលទេ ដូច្នេះសូមបងបង ខន្តីអភ័យទោសផងពីនាងខ្ញុំសុខចិន្តាអញ្ចឹងបានន័យថាបងអូនស្រី ម្នាក់ហ្នឹងគាត់បានចេញមកបញ្ជាក់ច្បាស់ហើយគឺអត់មានការបងថ្លៃព្យាបាលឲ្យគាត់ទេម៉េចម៉េចគាត់តែសូមបញ្ជាក់គាត់ផងសូមបញ្ជាក់ផងណា ម្នាក់ហ្នឹងគឺពួកខាង C2 ហ្នឹងឯងបានគេទទួលលុយហ្នឹងបានគាត់ខាងហ្នឹងអត់ដឹងទេអត់ចាប់អារម្មណ៍ទេតែសំខាន់គាត់បានមកបញ្ជាក់យ៉ាងច្បាស់គាត់មកបញ្ជាក់ថា ក្រមយុវជនរបស់ហ៊ុនម៉ាណែតនឹងមិនបានមកដងថ្លៃព្យាបាលឲ្យគាត់ទេតែបានឲ្យលុយលើកទឹកចិត្តឲ្យគាត់ហ្នឹងហើយខ្ញុំអាកន្លែងហ្នឹងដែលខ្ញុំចង់អាកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ថាគេបានលុយលុយលើកទឹកចិត្តនឹងដោយសារតែក្រុមគេនេះគឺក្រុមបោះមកអាម៉ាណែតហ្នឹងយើងត្រូវបញ្ជាក់កន្លែងហ្នឹងមិនមែនពលរដ្ឋធម្មតាទេបានឲ្យទេបញ្ចុះឲ្យពួកអាក្រុមយុវជនដល់ល្ងងខ្លៅប្រភ្លឺហ្នឹង មកនិយាយវាឲ្យរបៀបថោកទាបអញ្ចឹងមើងមើងងាយវិស័យសុខាភិបាលនៅស្រុកគេអញ្ចឹងស្រុកគេនេះជីវិតមានតម្លៃណាស់គេយកចិត្តទុកដាក់លើការធានាត្រាប់រងនៃជីវិតមនុស្សនេះខ្ពស់ណាស់មិនមែនថោកទាបដោយអារដ្ឋាភិបាលរបស់ក្រុងភ្នំពេញសប្តាហ៍ថ្ងៃនេះទេណាយហើយអាលុយដែលលុយដែលគេឲ្យលុយដែលគេឲ្យលើកទឹកចិត្តនេះហ្នឹងមិនមែនឲ្យពលរដ្ឋជាទូទៅឲ្យតែសារម្នាក់ហ្នឹងគឺជាក្រុមគ្នាគេបច្ចៈឲ្យម្ដងទៀតបច្ចៈទៀតណា ពីព្រោះមានខ្មែរយើងជាច្រើនក៏ឈឺដែរមិនមែនមានតែម្នាក់ហ្នឹងទេចុះអាចទេបានទទួលដោយសារទីក្រុមហើយដឹងហើយគ្នាអត់ហ៊ាននិយាយភាសាអីធ្ងន់ទេដោយសារភាសាគ្នាគេណាភាសាគ្នាគេអាចម្នាក់ហ្នឹងអាចម្នាក់ហ្នឹងក៏អាចគាត់អាចគាត់មានខ្លាចខ្លាចទទួលរងគ្រោះត្រឡប់មកវិញណាព្រោះអីខ្លាចគេតែផ្សព្វផ្សាយថាគេឲ្យលុយមកបងថ្លៃអញ្ចឹងអាចម្នាក់ហ្នឹងគេចេញមកតវ៉ាអញ្ចឹងតែអាចមានអ្នកគេបណ្ដឹងអ่ะអឺចេញថ្លៃសេវាកម្មគឺរត់គេអ្នកចេញគេជឿម្នាក់ហ្នឹងបានយកលុយទៅណា អញ្ចឹងអាចគេចេញមកនិយាយថាលុយនេះគឺលុយដែរអាលើកទឹកចិត្តទេមិនមែនជាលុយបងថ្លៃឯអាហ្នឹងគ្នាចេញមកនិយាយអញ្ចឹងដើម្បីការពារដើម្បីគេអាចខ្ញុំខ្ញុំសុំកម្មតិចតើចាប៉ុណ្ណឹងគ្រប់គ្រាន់ហើយទទួលយកបានហើយខ្ញុំកាត់បន្តិចចុះចុះចុះគេមានដឹងប្រាប់ខាងមន្ទីរពេទ្យគេមានដឹងគេមានប្រាប់បានប្រាប់ទេថាតម្លៃព្យាបាលទាំងម្ដាយទាំងកូននឹងអស់ប្រមាណ យើងអត់បានទៅសើបអត់ទៅសួរអត់បានទៅអីផងតែខ្ញុំជឿថាជំងឺដល់ពិសេសអញ្ចេះមិនតិចមើលទេមិនបាទខ្ញុំខ្ញុំយល់ស្របដែរពីព្រោះឯព្យាបាលនៅស្រុកនេះក្នុងគ្រប់គ្រប់ពលរដ្ឋគ្រប់ពលរដ្ឋរបស់អាឡម៉ង់ដែលរស់នៅអាឡម៉ង់នេះណាសិតតែមានធានារ៉ាប់រងដែលយើងបងជាប្រចាំណាដែលយើងបងជាប្រចាំចាំខែមិនថាអ្នកបងអ្នកបងឯកជនឬបងអឺ រស់ទេណាបងអោខាទេគេសិតតែមានណាយើងបងរស់ខែជាប្រចាំណាយើងបងនេះណាមិនខ្ញុំសុំកាត់តិចគ្រាន់តែគេងពេទ្យធម្មតាណាមិនត្រូវការវះកាត់ដល់ធ្ងន់ធ្ងរអញ្ចឹងណាក្នុងមួយថ្ងៃក៏300យ៉ាងតិចដែរក្នុងមួយថ្ងៃណាហ្នឹងហើយហើយចុះតម្រាំទាំងជាមួយកូនជាមួយម្ដាយហើយនឹងជំរាំ special pet គេ doctor គេ មានឆ្នាំសង្កូវ special ទៀតមានប្រដាប់ប្រា គឺថារាប់ម៉ឺនហើយយើងអត់ដឹងទេយើងគ្រាន់ថាគេយកព័ត៌មានទៅបង្ហាញយើងយើងអាចសរុបបាន ថាតម្លៃពេទ្យនៅ ខាងលំងនៅខាងសហរដ្ឋអាមេរិកក៏មិនខុសគ្នាដែរបញ្ហាហ្នឹងបើខ្ញុំតាមវាយតម្លៃទៅ at least គឺ20ទៅ30ម៉ឺនដែរតម្លៃហ្នឹងមិនមែនតម្លៃថោកទេចំពោះប្រជាជនយើងធម្មតាសាមញ្ញដែលរស់នៅក្នុងប្រទេសគេនេះ គឺយើងគ្មានប្រាក់ ទៅបងថ្លៃព្យាបាលនឹងទេប៉ុន្តែនៅក្នុងប្រទេសគេនេះទោះបីយើងក្រអត់មានប្រាក់យើងអត់ធ្វើការក៏ដោយក៏ក៏យើងមិនបាច់បារម្ភពីការបងថ្លៃព្យាបាលដែរគឺរដ្ឋខាងរដ្ឋគេធានាខុសត្រូវគេធានាសងគេអត់មានភ័យខ្លាចតាមលុយបងពេទ្យទេមិនចង់និយាយថាមិនបាច់ពួកក្រមយុវជនស្គូតនឹងមកជំនួយមកបងចំនួនអីទេវាគ្មានពួកអាហ្នឹងគ្មានចិត្តល្អឯណាមកជួយបងផ្លៃ សេវាព្យាបាលបើវាចេះគិតគូរអញ្ចឹងស្រុកខ្មែរនៅមកកំណោសើអ្នកជំងឺដេកក្រៅផ្ទះអត់មានលុយគេមកឲ្យទៅមន្ទីរពេទ្យហ្នឹងមិនឃើញវាជួយបងហ្នឹងហើយវាចង់មានន័យថាម៉េចវាចង់មានន័យថាអូ គេចាំមានន័យថាគេចាំមានន័យថារដ្ឋាភិបាលគេយកចិត្តទុកដាក់ណាកន្លែងណាពលរដ្ឋខ្មែរមានទុកមានទោសគេទៅដល់កន្លែងហ្នឹងគេនិយាយថាចឹងគេនិយាយថាគេនិយាយក្នុងហ្នឹងគេថារដ្ឋាភិបាលរបស់ក្រុមយុវជនរបស់អំណាចហ្នឹងគេមានការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋខ្មែរមិនថារស់នៅទីណាទេតែតែមានការយកចិត្តទុកដាក់ក្នុងការមើលថែទាំវាជាសម្ដីបោកប្រាស់ធ្វើនយោបាយប្រជា ពិធរបស់ពួកអនយោបាយជនផ្ដាច់ការហ្នឹង បើសិនជារដ្ឋាភិបាលរបស់ក្រុងភ្នំពេញហ្នឹងពិតជាមានការយកទុកចិត្តយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋខ្មែរមែនมันបាច់មកយកចិត្តទុកដាក់មកលើពលរដ្ឋនៅដែលថាកំពុងរស់នៅប្រទេសអាល្លឺម៉ង់ទេយកចិត្តទុកដាក់តែពលរដ្ឋខ្មែរនៅស្រុកខ្មែរស្រុកខ្មែរទៅទៅបានហើយឧទាហរណ៍ចាស់ស្អែកដូចជាបងប្អូនកម្មករនៅណាកាវើដែលកំពុងធ្វើការតវ៉ាប្រចាំជាមួយនឹងអាអាអាតកែណាកាវើនោះអត់អីក៏មិនមើលយកចិត្តទុកដាក់លើពួកគាត់មិនធ្វើបាបពួកគាត់មិនចោតចោតពួកគាត់លៀបពួកគាត់រាល់ថ្ងៃហ្នឹង ផ្ដាំចេះពលរដ្ឋជាហោដូចថាយើងមានវីដេអូមួយទៀតបង្ហាញឲ្យមើលថាមានវីដេអូថាប្អូនស្រីណា ដែលម៉ូតូបុកស្លាប់ ទៅព្យាបាលអត់មានណាមើលគេដឹកយកមកចោលកណ្ដាលខ្នល់មកឲ្យពួកអាយុវជនហ៊ុនម៉ាណែតនឹងជួយផងពួកនេះវាចេះតែ ចង់ផ្ដាំទៅចេះចង់ផ្ដាំទៅមកបោកប្រាក់ទៅគេលោកហើយលោកវាថ្ងៃចង់ផ្ដាំទៅពួកសៀភាកុំបាច់យកចិត្តទុកដាក់នឹងអ្នករស់នៅនៅក្រៅប្រទេសគេមានសេចក្តីសុខគេមានរដ្ឋាភិបាលអាឡម៉ង់ឬប្រទេសបារាំងឬនៅសហរដ្ឋអាមេរិកគេមានរដ្ឋាភិបាលគេកន្ទ្រារ៉ាប់រងមើលការខុសត្រូវហើយសំខាន់ខ្លួនឯងដែលជាជាជាជារដ្ឋាភិបាលខ្មែរនេះណាដែលជាអាណាព្យាបាលរបស់ខ្មែរមើលបងប្អូនខ្មែរក្នុងស្រុកនោះឲ្យមានសេចក្តីសុខទៅឲ្យការព្យាបាលជំងឺអ្នកក្រីអ្នកក្រច្រើនណាស់ ហ្នឹងហើយអញ្ចឹងទេមិនបាច់ចេញមកបោកកុហកគេទេមិនបាច់ចេញយកអឆក់ឱកាសឆ្លៀតឱកាសហ្នឹងមកយកទាញចំណេញទេមិនបាច់ទេគេដឹកគេស្គាល់គេយល់ហើយហ្នឹងហើយផ្ដាប់វាទៅអញ្ចឹងជុកឲ្យបោកប្រាស់ខ្មែរតទៅទៀតទៅបើពួកប្រែកដល់ឯងចេះយកចិត្តទុកដាក់ខ្មែរមិនខ្មែរចំណាក់ស្រុកមិនខ្មែរវេទនីទេចាអឺខ្ញុំវាអស់សំណោចថាមកពួកគេមកយកចិត្តទុកដាក់ខ្មែរនៅ ក្រៅប្រទេសនៅប្រទេសអាល្លឺម៉ង់នៅគេមកយកចិត្តទុកដាក់អីនៅប្រទេសគេមហាអំណាចហ្នឹង ប្រទេសគេមហាអំណាចនេះប្រទេសគេមន្ទីរពេទ្យកើនេះគេដឹងថាពួកហ្នឹងយកលុយមកឲ្យ គេខ្ពើមលុយពួកវាផងគ្មានអំណាចចង់បានលុយពួកវាទេ គេមានលុយជួយគ្រប់គ្រាន់ណាស់ហើយលុយប្រទេសគេគេមិនខ្វះទេណាអានេះវាចំណុចនេះគឺជានយោបាយប្រជាពិធដ្ឋទេណា គឺជានយោបាយប្រជាពិធដ្ឋទេព្រីវែងព្រីវែងគាត់ថាខ្ញុំមានសាច់ញាតិឈឺនៅប្រទេសឈឺទៅព្យាបាលនៅប្រទេសបារាំងមួយ ថ្ងៃ3000 បើសិនជាអ្នកជំងឺមកពីស្រុកខ្មែរមកព្យាបាលនៅប្រទេសបារាំងនៅសារអ្នកឯងមិនមែនជាពលរដ្ឋនៅប្រទេសបារាំងនោះខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំគឺជាពលរដ្ឋដែលរស់នៅប្រទេសអាល្លឺម៉ង់បើបើមិនថាអ្នកឯងតយ៉ាងណាទេបើអ្នកឯងជាពលរដ្ឋរស់នៅប្រទេសអាល្លឺម៉ង់ហើយពេលគឺថាអ្នកឯងត្រូវតែមានធានារ៉ាប់រងទោះបីអ្នកឯងគ្មានប្រាក់បង់ក៏រត់គេដាក់ពាក្យសុំរត់គេនឹងចេញថ្លៃឲ្យហើយពេលឈឺពេលអីណាមិនមែនភ័យត្រូវណាមកឲ្យរដ្ឋាភិបាលជួយអត់មានទេ ប៉ុន្តែរឿងនៅប្រទេសបារាំងខ្ញុំមិនដឹងទេខ្ញុំនឹងសួរបងប្អូនខ្ញុំថែមទៀតពួកគាត់គាត់និយាយថាគាត់មានសាច់ញាតិមានវត្តមាននៅក្នុងប្រទេសបារាំងបាទគាត់ថាមានសាច់ញាតិគាត់ទៅព្យាបាលនៅប្រទេសបារាំងតែគាត់អត់បានប្រាប់ ថាសាច់ញាតិគាត់នៅប្រទេសណាទេស្រុកខ្មែរហ្នឹងឯងឬគាត់ចង់និយាយថាសាច់ញាតិគាត់មកពីប្រទេសខ្មែរមកព្យាបាលនៅប្រទេសបារាំងមួយថ្ងៃ3000អឺរ៉ូ អឺបើបើសញ្ញាតគាត់អ្នកមានមានលុយចឹងចឹងមិនបាច់ជីក្បាលហមដល់ស្រុកបារាំងទេទៅដល់ត្រឹមសិង្ហបុរីទៅវាអាចថោកជាងនៅបារាំងផងមួយថ្ងៃ3000ថ្លៃអត់ជឿអត់ជឿមួយថ្ងៃ3000ថ្លៃជួនកាលបើបើបើអ្នកទេសចរខ្ញុំចង់និយាយបើថានៅសហរដ្ឋអាមេរិកអ្នកទេសចរយើងមកដើរលេងបើដើរលេងធ្លាក់ខ្លួនឈឺឬក៏គ្រោះថ្នាក់អី ទេបើបើសិនគេធានាម្លេងបើសិនអ្នកទេសចរម្លេងអាចមានបើអ្នកទេសចររត់រត់គេធានាជាបាលគេមិនបាច់បងលុយឲ្យយើងទេសចរយើងមកលេងប៉ុន្តែបើយើងមានកម្រងការមនុស្សឈឺពីនោះមកជីជនហោះមកដើម្បីព្យាបាលនៅសហរដ្ឋអាមេរិកនេះខ្ញុំខ្ញុំយល់ថាតើមានការតំណាក់តំណងជាមួយរដ្ឋាភិបាលជាមួយខាងក្រសួង អឺសុខាភិបាលគេមុនមកទ្រាំគេឲ្យមកមិនមកបានចុះបើដឹកមកឈឺងពាក់កណ្ដាលផ្លូវនៅគេមិនមកខ្ញុំជឿទេនៅប្រទេសអាល្លឺម៉ង់អឺអស់គ្នានៅប្រទេសអាល្លឺម៉ង់គឺខ្ញុំដឹងច្បាស់ហ្មងការរស់នៅ ប្រទេសអាល្លឺម៉ង់គឺប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានធានារ៉ាប់រងសុទ្ធតែមានធានារ៉ាប់រងទោះបីអ្នកឯងគ្មានការងារធ្វើបើអ្នកឯងអត់មានការងារធ្វើអ្នកឯងរស់ដោយសាររដ្ឋចិញ្ចឹម ទៅដាក់ពាក្យណាទៅរដ្ឋាភិបាលគេនឹងរដ្ឋាភិបាលគេថាឥឡូវអ្នកឯងមានលទ្ធភាពឧទាហរណ៍ក្នុងការគ្រប់គ្រងតាមមើលថែកូនឲ្យចិញ្ចឹមកូនពុតពងកូនអញ្ចឹងគេឲ្យប្រាក់ខែឲ្យយើងអញ្ចឹងណាហើយគេបងលុយបងអីគេគឺថាគេឲ្យយើងរស់នៅពិសេសគឺធានារ៉ាប់រងហ្នឹងណាគឺការថាឬទៅពេលទៅអីហ្នឹងគឺថាត្រូវតែមានចឹងហ្មងគ្រប់គ្រប់អានឹងគេហៅអ្នករស់នេះ អានេះគេហៅថា KZ KZ Liche Krank Versicherung KZ Liche ហៅថាច្បាប់ច្បាប់គេច្បាប់ចេញចេញមកអញ្ចឹងហ្នឹងតែមានតែមានតែម្ដងមានអ្នកណាមួយជាកសិកម្ម Liche ចឹងហ្មងបងព្រៃវែងហ្នឹងគាត់ថាកាលពី10ឆ្នាំមុន ប្រទេសបារាំងគ្មានធានារ៉ាប់រងទេឥឡូវប្រហែលអាចថ្លៃជាងនឹងទៀតខ្ញុំខ្ញុំមិនយល់ថា ហើយមកខ្ញុំទៅអត់ទេអា10ឆ្នាំមុនក៏មានចឹងដូចតែគ្នាណាអាប្រាំងហើយរបស់វាស៊ីស្ទែមដូចគ្នាណាបញ្ចូលដូចគ្នាណាគេនេះមកនិយាយចំតាំងពីគេកើតមកមានប្រទេសគឺគេមានប្រទេសរាប់រងមកគាត់ថាស្ដប់ខ្ញុំរបស់វាខ្ញុំមិនជឿមានតែតែមានរដ្ឋអាមេរិកតាំងពីគេកើត មានប្រទេសមកគេគេដឹកនាំបន្ទាប់ពីសង្គ្រាមលោក មកគេមានធានារ៉ាប់រង100គាត់មានការ វិស្តាលអស់លុយវាមានយូរហើយមិនតែមួយ10ឆ្នាំមុនអត់មានគេមានយូរហើយអាហើយបើបើធានារ៉ាប់រងមួយមួយថ្ងៃ3000អឺរ៉ូនៅណាមានលុយបង់ប្រជាជនអ្នកអ្នកធ្វើការធម្មតាមានលុយគេ3000អត់ទេអត់ទេខ្សែអត់ទេគាត់កុមារគាត់ថានៅបារាំងចំពោះប្រជាជនដែលមានកាតវិតាលអស់លុយខ្លួន30%បើអត់ការងាររត់ចេញឲ្យ100%វាមានតាមអឺ អឺភូសេនកូម៉ាហ្នឹងក៏និយាយត្រឹមត្រូវសហរដ្ឋអាមេរិកក៏អញ្ចឹងដែរបើថាយើងអ្នកធ្វើការគេយើងអ្នកធ្វើការគឺយើងមានធានារ៉ាប់រង health insurance ហ្នឹងតាមរោងចក្រធ្វើការប្រឡោយអ្វីដែលយើងទិញថ្លៃធានារ៉ាប់រងរបស់យើងទៅតាមក្រុមហ៊ុន ក្រុមហ៊ុន ខ្លះពេលចំនួនយើង30%ក្រុមហ៊ុនខ្លះ20%វាតាមក្រុមហ៊ុនយើងទិញក្រុមហ៊ុន ល្អក្រុមហ៊ុនអឺ លមមក្រុមហ៊ុនអនអញ្ចឹងណាវាតាមវាតាមនឹងមែនហើយចំពោះបើអ្នកអត់ធ្វើការមានឧទាហរណ៍ដូចអ្នកអត់ធ្វើអត់ការងារធ្វើដូចជាស្រីមេម៉ាយមានកូនច្រើនអីចឹងខ្លួនខ្ញុំអត់ដឹងទេគឺគឺរត់គេធានារាប់រងហ្មងយើងមិនបាច់ចេញមកហើយលុយទេការងារធ្វើណាក៏ក៏រត់គេជួយដែរណាគេមិនឲ្យពលរដ្ឋគេរស់នៅដោយគ្មានធានារាប់រងទេនៅស្រុកនេះ វាអាចមានឲ្យពលរដ្ឋគេរស់នៅដោយគ្មានធានារ៉ាប់រងទេចា៎តែជនភៀសខ្លួនក៏សិតតែមានធានារ៉ាប់រងទាំងអស់គ្មានពលរដ្ឋណាមួយដែលរស់នៅដោយគ្មានធានារ៉ាប់រងទេជនភៀសខ្លួនឥឡូវយើងនិយាយពីជនភៀសខ្លួនណាជនភៀសខ្លួនមកទូជាបានច្បាប់បានច្បាប់ដែរឲ្យចូលឲ្យតែចូលទៅ ចុះឈ្មោះគេទោះមិនបានមានសិទ្ធិនៅក្រៅគេឲ្យអាតាកដាកដាជំងឺសាប់រងហ្នឹងឲ្យចង់ទៅមើលពេទ្យចង់កន្លែងណាតាគឺគេមើលគឺសត្វតែមានគាត់គាត់តែយើងចូលណាគឺជាជាជំរុំជនភៀសខ្លួនណាគាត់តែយើងឈានជើងចូលព្រាមណាក្រោយព្រាមគេពិនិត្យជំងឺពិនិត្យអីគេធ្វើការធានារ៉ាប់រងឲ្យយើងកាន់មុនគេ ហើយបើសិនជាគេដឹងថាខ្ញុំទៅកាត់វាប្រនោះឲ្យយើងតាមតាមមុនគេដើម្បីទៅពិនិត្យជំងឺណាពួកពួកខ្មែរយើងដែលចូលមកជំរុំនៅណាល្មងមកដល់ភៀមជំហានទី1គឺគេឲ្យពិនិត្យសុខភាពអញ្ចឹងនឹងគេឲ្យទៅមើលខ្ពស់គេខ្លាចមានជំងឺគេឲ្យទៅពិនិត្យខ្លួនអញ្ចឹងគេធ្វើការពលារ៉ាប់រងអាចជំងឺនឹងឲ្យមុនគេហើយឈឺហើយមិនពេកថាណាគេឈឺជំងឺស្លើមិនណាគេយកទៅព្យាបាលក៏ជាមិនហើយអត់តមានសិទ្ធិទៅផងគេគ្រាន់ទទួលមិនតមានសិទ្ធិទៅផងអឺខ្ញុំ ខ្ញុំគេទទួលមើលព្រាមណាអានោះគឺអ្នកដែលឈឺថ្លាមមកយកទៅមនុស្សជាអានោះគឺម៉ែក្មេងស្គាល់ច្បាស់ហ្មងហ្នឹងហើយហ្នឹងអត់និយាយចេញឈ្មោះទេហ្នឹងហើយអាហ្នឹងគេគឺគឺឲ្យគេឲ្យមើលយើងសរុបសេចក្តីទៅគឺពួកវាប្រើនយោបាយបោកប្រាស់ទេគឺវាដើម្បីយកគេចំណេញនយោបាយវាចង់ឲ្យបោកប្រាស់ខ្មែរនៅនៅប្រទេសកម្ពុជានោះថានៅបរទេសនេះគេអត់ធានាខុសត្រូវរឿង រឿងសវត្ថភាពរឿងបញ្ហាសុខាព្យាបាលអីចឹងណាវាចង់បោកប្រាស់ប្រជាជនខ្មែរយើងនៅស្រុកខ្មែរទេប៉ុន្តែយើងអ្វីដែលយើងចេញមកនេះដើម្បីឆ្លើយតបទៅវិញថាអ្វីអ្វីដែលពួកអាយុវជនហ៊ុនម៉ាណែតហ្នឹងវាជាការបោកប្រាស់ទាំងអស់កុំជឿថានៅប្រទេសណាក៏ដោយឲ្យតែប្រទេសគេប្រជាធិបតេយ្យច្បាប់ទម្លាប់គេវាមិនខុសគ្នាប្រមាណទេខុសគ្នាតិចតួចតែប៉ុណ្្នឹងឯង ប៉ុន្តែធានា សេវាព្យាបាលរបស់គេគឺ100%ធានាគុណភាពយើងទោះបីយើងឈឺដោយថាព្យាបាលនឹងជាយើងអស់ជីវិតក៏យើងក៏ក៏សាច់ញាតិបងប្អូនយើងសប្បាយចិត្តនឹងទទួលនៃការព្យាបាលសេវារបស់គេដែរគ្មានការហើយម្នាក់ម្នាក់ដែលថា យន្តរងគ្រោះហ្នឹងណាគឺគាត់ក្រុមប្តីគាត់ធ្វើការគាត់ធ្វើការនៅកន្លែងណាក្រៅក្នុងរោងចក្រឲ្យតែធ្វើការហើយគាត់មានវិន័យរ៉ាប់រងហើយអាការធ្វើការហ្នឹងគឺគេចប់ដល់ប្តីគាត់ជាជាជាជាអ្នកនៅអាល្លម៉ង់អញ្ចឹងបានន័យថាគាត់គឺជាអ្នកដែលរស់នៅប្រទេសអាល្លម៉ង់អញ្ចឹងគាត់មានវិន័យរ៉ាប់រងមិនមែនឲ្យតាមរយៈសំណេរតាមនិយាយតាមចេះមិនទេយើងប្រាប់ជាច្បាស់ហើយជាប្តីប្រពន្ធណាច្បាស់ហើយគឺថាមិនបានចេញសេវានៅថ្លៃសេវាព្យាបាលទេ ប្រាក់លើកទឹកចិត្តស្ដាប់ឲ្យច្បាស់គាត់បានបញ្ជាក់ច្បាស់ហើយបើចឹងអានេះគឺជានយោបាយប្រជាពិភពរបស់គុណម៉ាណែតនិងក្រមយុវជនហ៊ុនម៉ាណែតកំពុងបោកប្រាស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ជានយោបាយប្រជាពិធទេបងប្អូនគឺនយោបាយបោកប្រាស់នៅក្នុងប្រទេសអាល្លឺម៉ង់គ្មានពលរដ្ឋណាដែលគ្មានធានារ៉ាប់រងទេខ្ញុំសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតគ្រប់ពលរដ្ឋអាល្លឺម៉ង់ ឲ្យតែអ្នកឯងជាប់ដីឲ្យល្មងសុទ្ធតែមានធានារ៉ាប់រងទាំងអស់សំបីតែឆ្កែណាក៏មានធានារ៉ាប់រងដែរនឹងខ្ញុំប្រាប់ប្រមាថកុំថាឡើយមនុស្សសំបីតែសត្វឆ្កែក៏មានធានារ៉ាប់រងដែរខ្ញុំមានចំឆ្កែមួយក៏ខ្ញុំត្រូវធ្វើធានារ៉ាប់រងឲ្យវាដែរបើចឹងបើសិនជាថាអ្នកឯងជាមនុស្សអត់មានធានារ៉ាប់រងក៏អន់ជាងឆ្កែទៀតមែនតើអត់ជាងឆ្កែខ្ញុំទៀតព្រោះជាមនុស្សអត់មានធានារ៉ាប់រងវាអន់ជាង មកស្រុកគេអត់មានធានារ៉ាប់រងបានអត់ទេទទួលមិនមិនចឹងទេដល់ពេលដល់ពេលមកធ្វើមកធ្វើនយោបាយប្រជាពិភពចឹងវាថោកទៀតពេកចឹងយើងយើងគ្រាន់ប្រាប់ទៅវិញទៅណាម្នាក់ហ្នឹងគឺប្តីគាត់ធ្វើការធ្វើការក្នុងរោងចក្រគេប្តីប្រពន្ធគេអញ្ចឹងអាធានារ៉ាប់រងគឺកញ្ចប់របស់គេនឹងតែម្ដងក្រុមគ្រួសារនឹងគេតែម្ដងអញ្ចឹងអត់មានត្រូវការចាច់ចំណាយលុយទៅក្រៅដើម្បី បងថ្លៃជំងឺអីប្រពន្ធទេគឺគេកញ្ចប់ហ្នឹងគឺគេមានទាំងការយើងយើងយើងយល់ច្បាស់ហើយចំពោះយើងនៅនេះយើងយល់ច្បាស់ហើយបញ្ហានៅសហរដ្ឋអាមេរិកនៅឡម៉ង់នៅបារាំងនៅណាក៏យើងយល់ច្បាស់ហើយសូម្បីនៅប្រទេសកូរ៉េខាងត្បូងហ្នឹងក៏គេមានក្រុមហ៊ុនធានារ៉ាប់រងផ្ដល់សេវាព្យាបាលឲ្យពលករធ្វើការដែរយើងមិនបាច់ចាំនិយាយប៉ុន្តែអ្វីដែលដែលពួកគេធ្វើហ្នឹងគឺគឺគេចង់មានន័យថា គេយកចិត្តទុកដាក់ ចំពោះប្រជាប្រជាពលរដ្ឋខ្មែរខ្ញុំយល់ថាបើយកចិត្តទុកដាក់ប្រជាពលរដ្ឋខ្មែរចុះខ្មែរនៅស្រុកខ្មែរហើយយើងមិនជួយហើយនេះទុកថាគ្នាម្លេះខ្ញុំឆ្ងល់ចេះគេចង់ចេះរដ្ឋាភិបាលរបស់ក្រុងភ្នំពេញហ្នឹងគេចង់ធ្វើនយោបាយប្រជាពិធដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកគេថាទីណាប្រជាពលគេគឺថាគេមានការយកចិត្តទុកដាក់ទោះបីពលរដ្ឋខ្មែរទៅដល់ទីណាក៏គេតែងតែតាមមើលថែយកចិត្តទុកដាក់ដែរ គេគេចង់បង្ហាញអញ្ចឹងប៉ុន្តែវាជាវិជាការកុហកបោកប្រាស់បើសិនជារដ្ឋាភិបាលរបស់ក្រុងភ្នំពេញហ្នឹងគឺជាមានការយកចិត្តទុកដាក់ទៅលើពលរដ្ឋខ្មែរមែនมันបាច់មកតាមយកចិត្តទុកដាក់ពលរដ្ឋខ្មែរដែលកំពុងផ្ញើខ្លួននៅប្រទេសគេទេមើលថែតែពលរដ្ឋខ្មែរក្នុងស្រុកនឹងឲ្យតែមានសេចក្តីសុខទៅកុំមកធ្វើបាបធ្វើទុកបុកម្នេញគាត់ទៅប្រាប់ចេះមួយទៀតមែនទេការយកចិត្តដាក់ទៅលើប្រជាពលរដ្ឋខ្មែរមែនមិនមែនមិនដោយឲ្យក្រុមហ៊ុនបរទេសមកធ្វើបាបពលរដ្ឋខ្មែរប្រាប់ចេះថ្ងៃហ្នឹង ឥឡូវលើកទៀតហូចជាក់ស្ដែងកម្មកណាក៏វល់តែកំពុងបដកម្មរាល់ថ្ងៃនេះប្រាប់ថាអាចបានតែមានចិត្តទុកដែរបើចង់បានសិលឹកឆ្នោតថាទីណាមានពេលណាបរិះខ្លាយមានទុកទីនោះមានរដ្ឋាមាន មានរដ្ឋាភិបាលមែនទេទីណាមានរដ្ឋាភិបាលខំខ្លាយទីនោះបរិះខ្លាយមានទុកនឹងខ្ញុំចង់បញ្ជាក់អញ្ចឹងមានរដ្ឋាភិបាលខ្លាយគឺខ្លាយមានទុកតាមទីណាមានហ៊ុនសែនខ្លាយក្រហូយំ ហើយចុះហ៊ុនសែនហ៊ុនអត់ហ៊ុនសែនកាលណាខ្មែរមានសក្តីសុខខ្ញុំអត់ប្រមាថអីណាខ្ញុំថាអត់វត្តមានហ៊ុនសែនប្រៀបដូចខ្មែរទទួលបាននៅសេរីភាពពិតប្រាកដនិងលទ្ធិប្រជាធិបតេយ្យពេញលេញខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនខ្មែរ ព្រីវេតថាខ្ញុំចង់និយាយថាអ្នកដែលគេមានលុយគេមកព្យាបាលនៅប្រទេសបារាំងមួយថ្ងៃថ្លៃប្រហែលប្រហែល3000តម្លៃហ្នឹងកាលពីប្រហែល10ឆ្នាំមុនខ្ញុំដឹងពីព្រោះខ្ញុំមានសាច់ញាតិធ្លាប់មកព្យាបាលប៉ុន្តែពលរដ្ឋបារាំងគេមានធានារ៉ាប់រងគ្រប់គ្រាន់ហើយជាការពិតព្រីវេតបើអ្នកមកព្យាបាលដូចដូចព្រីវេតនិយាយមែនប៉ុន្តែមិនថាពលរដ្ឋបារាំងឬពលរដ្ឋអាល្លឺម៉ង់ភាគច្រើននៅអឺរ៉ុបនេះការរស់នៅរបស់ពលរដ្ឋនៃប្រទេសអឺរ៉ុប ស្ទើរតែ100%គឺមានធានារ៉ាប់រងអំថាឡើយជីវិតមនុស្សសំបីតែសត្វក៏មានធានារ៉ាប់រងដែរសត្វដែលមនុស្សចិញ្ចឹមគាត់ថាឆ្មាតែយើងទទួលយកមកចិញ្ចឹមត្រូវមានធានារ៉ាប់រងតែខ្ញុំមកមានធានារ៉ាប់រងត្រឹមត្រូវនឹងក៏បញ្ជាក់ប្រាប់បងព្រៃវិញហ្នឹងគាត់ថាមកព្យាបាលនៅប្រទេសបារាំងមួយថ្ងៃ3000អឺរ៉ូគាត់ចង់និយាយថា ប៉ុន្តែគេរត់គេជួយព្យាបាលមួយថ្ងៃ3000អឺរ៉ូចុះចង់និយាយថាជំងឺគាត់គាត់កើតអីបាទមួយថ្ងៃ3000អត់ទេមួយថ្ងៃ3000ថ្លៃទេអត់ដោះដល់ហ្នឹងអឺអត់ទេជួនកាលវាអាចវាអាចភីអ្នកអ្នកមកពីក្រៅស្រុកវាអាចវាអាចវាអាចវាតាក់ទងនឹងជំងឺតាក់ទងនឹងជំងឺដែរថ្ងៃ3000ដូចយើងប្រើត្រូវការគេថាត្រូវការគ្រូពេទ្យពិសេសដូចជំងឺពិសេស ជំងឺខួរក្បាលឬក៏មហារីកអីអាហ្នឹងបើអាច special special doctor ប៉ុន្តែបើជំងឺក្តៀនអាចអីមិនដល់ប៉ុណ្្នឹងទេខ្ញុំជឿថាមិនដល់ថ្ងៃ3000យ៉ាបងអីអានឹងអស់ទៅ50សេននឹងទិញទិញតែក្រូចឆ្មាខ្ញុំទៅ Yeah ឥឡូវមានមាន private មានគេបានផ្ញើវីដេអូមានគេបាន copy វីដេអូហ្នឹងផ្ញើទៅ ZDX គេផ្ញើទៅអាកន្លែងបណ្ដាញសារព័ត៌មានរបស់ទូរទស្សន៍អារម៉ង់ដើម្បីសួរនាំអំពីតាក់ទងរឿងវីដេអូហ្នឹងណាថាតើវាការមហារីកអឺជំងឺធំដុំជំងឺធំដុំចឹងហ្នឹងហើយវាតាមជំងឺហ្នឹងហើយគេចេញមកបំភ្លេច ប្រាគេចឹងព្រៃវៃខ្ញុំនិយាយលេងមកអ្វីអ្វីដែលយើងនិយាយយើងត្រូវការការពិតមកនិយាយចាមួយថ្ងៃ3000គឺថ្លៃជំងឺធម្មតាមិនដល់ថ្ងៃ3000ទេអានេះអាច special អានេះគេហៅថា note note អាពេល note អាសំខាន់គេហៅគេមិនមិនអា note អាអាគេហៅគេអានោះ អានឹងលក្ខអានេះជំងឺបានគេថាជំងឺធ្ងន់ណាស់ហ្នឹងហើយជំងឺធ្ងន់ធ្ងរអាដល់ចូលលក្ខណៈធ្ងន់ធ្ងរអាចូលដល់កន្លែងអាអាបន្ទុកនេះហ្នឹងហើយពិសេសណាអរសូមអរគុណបងអូនច័ន្ទរតនាឃីមដែលបានសុបជួយផ្សព្វផ្សាយអរគុណអូនផ្កាអរគុណដែលបានជួយគ្រប់គ្រង Brian he got 8 uh Brian I think I think you got 8 អូខេឥឡូវមានអីបន្ថែមទៀតពីបញ្ហាជំងឺព្យាបាលនៅនៅប្រទេសកម្ពុជាខ្ញុំចង់ប្រាប់ថាពីកើតអេវិញបងកើតណែជំងឺអេតណាជំងឺអេតណាអត់សាហាវដូចជំងឺទឹកនោមផ្អែមណាជំងឺទឹកនោមទឹកអេតណាគ្រាន់ថាគ្នាវាក្រងាប់ក្រងាប់ប៉ុន្តែញ៉ាំអីបានតាមចិត្តបាទជំងឺទឹកនោមផ្អែមនេះណា ឆាប់ងាប់ហើយញ៉ាំតមទៀតវេទនាជាអាអេតហ្នឹងហ៎មែនណាខ្ញុំនិយាយលេងតិចខ្ញុំថាជំងឺស្អីក៏មិនខ្លាំងខ្លាដូចជំងឺដាច់ដង្ហើមដែរដាច់ដង្ហើមងាប់បណ្ដោយជំងឺដាច់ដង្ហើមវិញបងដាច់ដង្ហើមមានជំងឺទៀតដាច់ហ្នឹងអឺអឺបើអញឡើយស្ដាប់គាត់និយាយនោះគាត់នឹង Montagne, euh, non, il y a écrit pas. ខ្ញុំដែរតែឡៃចាំឲ្យមិនចាប់សិនទៅលើចាប់ដែរថាមិញសូវីថាជំងឺដោយថាជំងឺទឹកនោមផ្អែមជំងឺទឹកទឹកនោមផ្អែមក៏មិនអាចស្លាប់ដែរទៅដល់ពេលស្លាប់ដោយសារដាច់ដង្ហើមទេយល់ទេញ៉ាប់មែន អត់ទេនិយាយលេងសើចទេជំងឺជំងឺទឹកនោមផ្អែមវេទនាគ្មានស្អីក្រៅពីអាជំងឺទឹកនោមផ្អែមគឺវេទនាមែនតើរស់នឹងវេទនាញ៉ាំតមញ៉ាំតមណាញ៉ាំនេះតមញ៉ាំនេះមិនបានញ៉ាំនេះមិនបានហើយដល់ពេលធ្វើទុកម្ដងម្ដងវេទនាអាហ្នឹងទៅទុកលើឈាមលើអីទឹកនោមផ្អែមឡើងជាតិស្ករជាតិអីអាហ្នឹងវេទនាបើជំងឺអេដវិញណារំលប់លើគេនិយាយខ្ញុំមិនដែលកើតអេទេ ជំងឺអេដវិញក្រស្លាប់អត់ដូចមុនទេព្រោះគេមានថ្នាំពលាពលាអញ្ចឹងតែអេដញ៉ាំបានញ៉ាំស្អីក៏បានដែរនឹងឲ្យញ៉ាំបានតាមចិត្តប៉ុន្តែគ្រាន់តែថាវាស្គមនឹងតែទៅធ្វើទុករលាពេកខ្ញុំមិនដឹងទេតែវាក៏ងាប់ជាងអាអាជំងឺទឹកនោមផ្អែមនេះកាពិតសម័យនេះជំងឺអេដគេមិនសូវខ្លាចទេគេខ្លាចតែជំងឺអត់ខ្ញុំកើតជំងឺអត់អញ្ចឹង អឺចាឥឡូវខ្ញុំចង់ខ្ញុំចង់ខ្ញុំចង់ត្រឡប់មកវិញតាក់ទងនិយាយតាក់ទងរឿងពនីរ៉ាប់រងប្រធានបទដែលយើងលើកយកមកនិយាយណាកុំតាន់ចូលដល់អេតកុំតាន់ចូលដល់អ៊ីវកុំតាន់ចូលដល់អីណាឥឡូវយើងនិយាយអំពីអ្វីដែលខាងខាងរបស់ក្រុងភ្នំពេញដែលកំពុងបំពុលកំពុងយកយកមកនិយាយធ្វើជានយោបាយប្រជាពិធក្នុងការបោកប្រាស់ទៅលើប្រជាពលរដ្ឋខ្មែរការពិតជាស្ដែងគេកំពុងតែកេងចំណេញនយោបាយគឺគិតថា អ្វីដែលគេកំពុងធ្វើនឹងវាចម្លាញ់យើងមកទៅណាក៏ហើយក្នុងពេលក្នុងករណីនឹងដែរចាហ៎បាទពូទីនអានឹងអានឹងចាំនិយាយវាក្រោយចាំចាំខ្ញុំនិយាយក្រោយអាជំងឺវារាល់ថ្ងៃហ្នឹងវាមិនមែនវាកំពុងចង់បំផ្លាញគេហើយវាអាចនឹងងាប់ដោយដោយទាំងអ្នកវាក៏ងាប់ដែរតាក់ទងជំងឺងឺវាវារាល់ថ្ងៃហ្នឹងណាពូទីនពូទីនហ៊ុនសែននេះសិតតែជំងឺអាផ្លានិយមបែបជាពិធរបស់គណៈបកប្រជាជនតែកំពុងតែ ចង់មកបំពុលហើយកំពុងតែនិយាយឲ្យទីទីបំផុតឥឡូវហ្នឹងបងស្រីបងស្រីកៅសុចិន្តាហ្នឹងបានចេញមកបកស្រាយហើយតែវាថោកទៀតហ៎ណាអាម៉ាស់ហ៎សំណាងឯងដែលបងអូនស្រីម្នាក់ហ្នឹងគាត់ហ៊ានចេញមកនិយាយយ៉ាងហើយណាឥឡូវមិនថាបងអូនស្រីហ្នឹងគាត់បានទទួលអីគាត់កាន់នាការនយោបាយណាខ្ញុំមិនដឹងទេណាតែយ៉ាងហើយណាបងអូនស្រីហ្នឹងគាត់មានភាពក្លាហានចេញមកបកស្រាយការពិតមានអ្នកក្លាហាន សំបីតែចេញមកនិយាយអញ្ចឹងគាត់ហ៊ានដែរប៉ុន្តែបងអូនស្រីនោះគាត់នៅមានភាពក្លាហានគាត់ចេញមកនិយាយថាគាត់ពិតជាបានទទួលនៅថវិកាលើកទឹកចិត្តមែនប៉ុន្តែមិនមែនជាថវិកានៃសេវាខ្សែព្យាបាលទេអរគុណច្រើនបងអូនស្រីដែលហ៊ានចេញមកសរសេរនៅសំណេរហ្នឹងប៉ុន្តែសំណេរហ្នឹងឥឡូវហ្នឹងត្រូវបានលុបចោលហើយម៉ៃក្មេងប៉ុន្តែខ្ញុំចែកចែកដល់នេះខ្ញុំបាន copy ទុកហឹម ម៉ែក្មេកអត់ខ្ញុំម៉ែក្មេកចេញមកណាម៉ែក្មេកអត់ស្គាល់មិនស្គាល់ម៉ែក្មេកអត់ដឹងខ្ញុំដឹងវណ្ណាហ្នឹងខ្ញុំអត់ទេឥឡូវថាគាត់ជាណាខ្ញុំអត់ខ្ញុំខ្ញុំអត់ចាប់អារម្មណ៍ទេគាត់ជាណាទៅយ៉ាងហោចណាស់គាត់នៅមានភាពក្លាហានបង្ហាញភាពស្មោះត្រង់ហើយគាត់បានទទួលនៅហើយមានភាពខ្លាហានគឺស្មោះត្រង់ជាសរសេរខ្លាចគេដាក់ប្តឹងដែរប្រាប់អាពូនឹងឬឃើញណាគេឲ្យថ្លៃសេវាតើហើយមិនក៏មិនយកមិនក៏មិនយកបងថ្លៃស្មីឲ្យគេបងឲ្យ នឹងក៏អាចប្តឹងត្រឡប់ទៅវិញណាខ្ញុំខ្ញុំវាចាំគាត់មិនចេញមកទៅសេហ្មងវាមិនតែយ៉ាងហើយណាគាត់ចេញមកទៅសេបញ្ជាក់ប្រាប់យើងប៉ុណ្ណោះឲ្យមហាជនឃើញយ៉ាងហើយណាដូចហៃស្នូក្តាមបង្ហាញអំពីប្រយោជន៍ថោករបស់របបក្រុងភ្នំពេញនោះម៉េចពេញមិនធ្លាប់ឃើញយើងហៃស្នូក្តាមវានេះដូចស្រាប់អាអាអាមិនណាច់ឲ្យលិចពងទីឡនៅកណ្ដាលវាណា ម៉ៃពេកមានធ្លាប់ឃើញវីដេអូមួយអត់ក្នុងក្រុមគ្រួសារក្រុមគេគេចេញមកធ្វើវីដេអូឃ្លីបមួយគ្រប់ត្រហ៊ុនសែនរឿងស្អីគេខ្ញុំមិនដឹងពួកអស់ហ្នឹងឯងបើមិនចឹងគេមិនមែនបានលុយលើកទឹកចិត្តមកពីណាដែលសាសក្រុមគេឬគឺក្រុមសេប៉ែប៉ែហ្នឹងឯងបានគេមានលុយលើកទឹកចិត្តហ៎យ៉ាឥឡូវឥឡូវឥឡូវវាស្អីក៏ដោយប៉ុន្តែគាត់គេគេបញ្ជាក់ច្បាស់ហើយមិនមែនលុយថ្លៃព្យាបាលទេគាត់ ភ្លើចេញមកនិយាយថាថ្លៃព្យាបាលលុយដែលអ្នកឯងឲ្យទៅគេហ្នឹងគ្រាន់ជាលុយលើកទឹកចាប់ទេដែលគេទទួលបានមិនចឹងកុំប្រើភាសាថាចេញថ្លៃព្យាបាលរដ្ឋាភិបាលរបស់ក្រុងភ្នំពេញហ្នឹងគ្មានសមត្ថភាពគ្មានលទ្ធភាពយកលុយមកព្យាបាលពលរដ្ឋនៅប្រទេសអាល្លឺម៉ង់ទេចង់ប្រាប់ទៅពួកអាសំគិះឯងចឹងសមត្ថភាពឯងហ្នឹងឯងយកលុយមកព្យាបាលបងប្អូនអ្នកឯងខ្មែររស់នៅអាល្លឺម៉ង់នោះ ខ្លាំងមកខ្លាំងមែនទេណាយកបងទៅអ្នកសុខខែងឲ្យល្អទៅមានសមត្ថភាពឲ្យយកលេខមកព្យាបាលខ្មែរណាល្មងម៉េចម៉េចខ្លាំងមែនទេណាខ្លាំងម៉េចបលីទាហានមានប៉ុនមានស័កមានផ្កាយឈឺស្លាប់អត់មានណាមើលអត់មានយកយកលើកអត់ឲ្យលុយលើកទឹកចិត្តគាត់ស្រាប់មកឲ្យលុយលើកទឹកចិត្តអ្នកនៅក្រៅប្រទេសឥឡូវអស់ចាស់ហើយប៉ុន្តែយ៉ាងហើយណាមិនថាយ៉ាងណាទេសូហ្វីមិនថាយ៉ាងណាទេខ្ញុំក៏អរគុណទៅបងអូនស្រីទៅសុចិន្តា ណាចំណាក់កូនដែលរៀននិយាយការពិតមកចំណុចហ្នឹងថាចង់បងឯងជាអ្នកណាជាខាងខាងណាខាងណាខ្ញុំអត់ខ្វល់ទេសំខាន់បងនិយាយពាក្យមួយម៉ាត់ហ្នឹងខ្ញុំសំណេរប៉ុណ្ណឹងប៉ុន្តែសំណេរហ្នឹងត្រូវបានលុបចោលហើយឥឡូវហ្នឹងប៉ុន្តែគាត់ថាវាយឺតជាងខ្ញុំព្រោះខ្ញុំបានគប់ពីទុកណាហ្នឹងហើយចំណែកបានចេញមកបញ្ជាក់យ៉ាងច្បាស់ថាខ្ញុំបានលុយលើកទឹកចិត្តមែនប៉ុន្តែមិនមែនសេវាព្យាបាលទេអាម៉ណៃឯងរកខោស្រីឲ្យត្រឹមត្រូវបងឯងនៅកណ្ដាលវាឡាយអាប្រកាស អឺខ្ញុំខ្ញុំឆ្លើយនឹងហ្នឹងឯងព្រៃវែងគាត់គាត់និយាយត្រូវមិននាងនាងគាត់ថាខ្ញុំគិតថាមិនមែននាងនឹង មានភាពក្លាហានទេ ដោយសារខ្លាចគេប្តឹង ថានាងនឹងនិយាយមិនពិតបង្អាប់រដ្ឋាភិបាលអាឡម៉ង់ខ្ញុំខ្ញុំយល់ថារដ្ឋាភិបាលអាឡម៉ង់គេមិនទៅប្តឹងប្រជាជន ឯងកពិចកប៉ុកទេវាខុសពីហ៊ុនសែនហ៊ុនសែនប្តឹងប្រជាជនយកលុយរដ្ឋាភិបាលអាល្លឺម៉ង់គេណានិយាយនិយាយទៅមិនប៉ះពាល់សន្តិសុខគេមិនប៉ះពាល់អីគេមិនឈឺក្បាលទេទោះបីមិនថាមកយ៉ាងហោចឲ្យសម្រាប់ខ្ញុំខ្ញុំគិតថាយ៉ាងហោចណាស់វាបើសិនជានេះនឹងមិនស្អាតគេការពិតចឹងណាហ្នឹងហើយណាណាយ៉ាងហោចណាស់ក៏មានភាពខ្លះណាវិជ្ជាការពិតដែរវាជាភាពអាម៉ាស់មួយ គាត់និយាយការពិតឲ្យពួកគេថ្លៃពេទ្យហើយឲ្យក្តាប់លុយទុកឲ្យភូតគេថាលុយនោះយកមកចាញ់ថ្លៃពេទ្យតែលុយនោះគេឲ្យមកណាហើយយកក្តាប់ទុកថាលុយឯងពេទ្យនោះគាត់ថាពិបាលមកគេចេញឲ្យតែយើងបងធានារ៉ាប់រងប្រចាំខែមានមានជាប្រចាំហ្នឹងហើយភូតគេថាអត់មានអញ្ចឹងទៅដើម្បីឲ្យរដ្ឋាភិបាលអាល្មងចេញឲ្យអានេះវាជាទេបាម៉ាស់មួយឥឡូវគាត់ចេញមករសេអញ្ចឹងគាត់នេះចឹងបើសិនជាថាគាត់ហ៊ានចេញមករសេប៉ុណ្ណឹងបាននេះវាទោះបីថាវាបង្ហាញការពិតមួយ នោះជាភាពអាម៉ាស់មួយហើយបងបងគាត់មិនក៏បងអ្នកណានោះតាមបងប្អូនស្កាត់យល់មកទៅវាជាភាពអាម៉ាស់អាម៉ាស់របស់អ្នកណាពួកគេចង់និយាយចង់វាយប្រហារមករដ្ឋាភិបាលមករដ្ឋាភិបាលអាល្លឺម៉ង់ថាអត់យកចិត្តទុកដាក់ហើយពលរដ្ឋអាល្លឺម៉ង់ណាខ្ញុំថាឡើយជីវិតមនុស្សសម្ដែងតាសត្វក៏មានធានារ៉ាប់រងដែរចង់ប្រាប់ទៅវិញអញ្ចឹងណាពួកអាសង្គីអីតែមកនិយាយបបភ្លើអញ្ចឹងចេះតែនិយាយទៅរួចហើយស្ពួតឡប់តែអាចោលចំពួន អាមាត់សយៅនេះសួស្ដីបងពេជ្រសួរសួស្ដីបងអឺសួស្ដីអូនពេជ្រសូលីនភាសានោះខ្ញុំខ្ញុំហួសចិត្តហ្មងមែនតើដល់លឺនិយាយភ្លើចេញមកប្រភ្លើអញ្ចឹងមានទេខ្ញុំខ្ញុំស្គាល់ចាទីណាមួយដែលរស់នៅគ្មានធានារ៉ាប់រងទេសូម្បីតែឆ្កែខ្ញុំសោះក៏មានធានារ៉ាប់រងដែរហើយរហូតដល់មនុស្សអត់មានធានារ៉ាប់រងនេះចឹងហួសចិត្តហ្មងខ្ញុំខ្ញុំបានរស់នៅតែខ្ញុំសួរខ្ញុំសុំសួរឆ្កែមានធានារ៉ាប់រង ធីតាបន្តិចតើតើពួកគេគេមកមកនិយាយដើម្បីកេងចំណេញវាយបហារដ្ឋាភិបាលអាល្លឺម៉ង់ហ្នឹងតើតើចំណេញអីខ្លះដល់ប្រទេសកម្ពុជាតែថតទុកបានខ្ញុំខ្ញុំថតប៉ុន្តែគាត់ខ្ញុំថតចេញពីនេះចឹងខ្ញុំអត់បាន scan ណារបៀបថតពេញណាខ្ញុំថតពី Messenger ធម្មតាព្រោះខ្ញុំខ្ញុំឃើញហ្នឹងពេលខ្ញុំកំពុងធ្វើដំណើរអញ្ចឹងខ្ញុំក៏ផ្ញើដល់ RP ផ្ញើដល់ RP ផ្ញើដល់ក្រុមការងារហើយក្រុមការងារគាត់សារល្វើរៀងគ្រឿងខ្លួនចឹងណាស្ដាប់តែម្សិលមិញ ខ្ញុំសួរសួរអភីអភីថាអូម៉ែខ្វែពីលោកបាត់ហើយដល់ពេលទៅខ្ញុំខ្ញុំគាត់ណាចូលក្នុងអា Messenger ខ្ញុំវាស្បៃទុកចឹងទៅធ្វើឲ្យខ្ញុំហ្នឹងគាត់ណាបើកមើលចឹងហើយបើកមើលដល់ស្លាប់បាត់ក៏ប៉ុន្តែខ្ញុំពង្រីកធំអត់បានចឹងហើយបានខ្ញុំគ្រាន់តែបើធម្មតាបើដូចយើមិញពេលបងចាក់ឲ្យបងប្អូនស្រាប់ហ្នឹងបើគាត់តែធម្មតាទេមិញខ្ញុំបើធម្មតាបើបាទខ្ញុំខ្ញុំសូមសួរសំណួរទេខ្ញុំថា គេចេញមកវាយបហារដ្ឋាភិបាលល្មងថាមិនចេះជួយប្រជាពលរដ្ឋខ្មែរអញ្ចឹងតើគេគេចំណេញបានចំណេញអីខ្លះពីរដ្ឋាភិបាលល្មងអាជួយឥឡូវឧទាហរណ៍ថាគេជួយមែនជួយប្រជាជនខ្មែរមែនម្នាក់នឹងនៅល្មងមែនតើគេចំណេញអីខ្លះបើជួយម្នាក់មែនតើគេមានភាពភាពចំណេញអីខ្លះដែលលើ អ្នកនៅក្រៅប្រទេសហ្នឹងអ្ហាប៉ុតគេគេលោកសាកុណាអ្វីដែលគេចង់កេងចំណេញគេចង់បង្ហាញអំពីការយកចិត្តទុកដាក់របស់របស់ក្រុងភ្នំពេញថាទោះបីពលរដ្ឋខ្មែរនៅទីណាក៏រដ្ឋាភិបាលហ្នឹងគេមិនដែលប្រងើយកន្តើយដែរគេតែងតែយកចិត្តទុកដាក់តាមមើលថែណាតាមមើលថែតាមព្យាបាលដល់ខ្មែរក្នុងស្រុកទុកឲ្យងាប់វាយធ្វើបាបណាឲ្យគេធ្វើបាបចកាច់ចកលហើយមកតាមមើលថែអ្នកនៅអឺរ៉ុបអេ អ្នកអរគុយមានពួកអរមើលហើយអត់ទេមើលប្រៀបធៀបទៅខ្ញុំខ្ញុំឆ្ងល់ហើយប្របានយ៉ាងណាឧទាហរណ៍ដូចថានេះអាមនុស្សម្នាក់ស្លៀកស្លៀកខោលហើយក្តិតដូចថាអត់មានអត់មានលុយទិញខោអាវស្លៀកមកស្លៀកខោលហើយក្តិតហើយទៅអួតប្រាគេអូខោអញថ្មីខោអញថ្មីក៏ពិតអាខាងក្រោយនេះលហើយចំហខ្លងណាក៏មើលឃើញអឺ អត់ហើយខ្លួនឯងប្រជាជនខ្លួនឯងគ្មាន តាំងសេវាកម្មព្យាបាលឲ្យល្អផងហើយចតែមកមកជួយអីខ្មែរនៅក្រៅប្រទេសខ្ញុំស្គាល់បើខ្មែរនៅក្រៅប្រទេសវេទនីខ្ញុំនឹកឃើញមានប្រទេសគេវេទនីគ្រប់គ្នាខ្ញុំម្នាក់ម្នាក់គ្មានណានៅអាមេរិកមានណានៅអាល្លឺម៉ង់គេរត់ទៅស្រុកខ្មែរអស់ហើយបើស្រុកខ្មែរវាល្អម្លឹងម្លឹងហ្នឹងហើយខ្ញុំនឹកខ្ញុំនឹកឃើញខ្ញុំសុំនិយាយតិចភ្លេចទៅលើហ្នឹងហើយ ចង់និយាយថាចេះមិនបាច់ចាំយកលុយមកចំណាយនៅនៅនៅក្រៅប្រទេសទេណាព្រោះអ្នកនៅក្រៅប្រទេសអត់អាចទៅបោះឆ្នោតឲ្យពួក savage អ្នកក្នុងស្រុកខ្មែរដែលបោះឆ្នោតឲ្យដែលដែលដែលដែលជនរងគ្រោះយកលុយទៅជួយពួកគាត់ហ្នឹងទៅគឺល្អជាងកុំយកលុយមកចំណាយពួកនៅក្រៅប្រទេសអបយោជន៍ទេហើយឆែកអ្វីបានជាពួកហ្នឹងវាចូលចិត្តមកបកោតស្អីស្អីនៅក្រៅប្រទេសក្នុងសម្បើមិនសួរបងបងមិនសួរថាតើនៅក្រៅប្រទេសហ្នឹងអាចជួយអ្វីដល់ពួក CP ខ្លះហ៎ តាមពិតទៅអ្នកនៅក្រៅប្រទេសអាចជួយអ្វីដល់ពួក CCP ទេពួកនេះគ្រាន់តែបង្កើតឡើងមកដើម្បីអួតពលរដ្ឋខ្មែរថាពួកវានៅក្រៅប្រទេសមានគេគ្រប់គ្រងច្រើនអ្វីច្រើនដើម្បីតែបោកប្រាស់បងប្អូនពលរដ្ឋខ្មែរបំបាក់ទឹកចិត្តបងប្អូនពលរដ្ឋខ្មែរតែប៉ុណ្្នឹងតែហ្នឹងហើយដល់គេថាហ៎នៅក្រៅប្រទេសមានការគ្រប់គ្រងជាច្រើនអញ្ចឹងហើយអួតនៅស្រុកខ្មែរទៅដើម្បីឲ្យពលរដ្ឋខ្មែរទៅអូមានគ្នាច្រើនគ្រប់គ្រងអញ្ចឹងពួកនឹងស្រុកខ្មែរទៅគ្រប់គ្រងវាដែរក៏បោះឆ្នោតឲ្យវាអារបៀបអញ្ចឹងហ្នឹងហើយរបៀបអញ្ចឹងឯងចា ហើយចុះហើយចុះពួកយើងចេញមកដើម្បីស្អីដែរដើម្បីជួយប្រជាជនខ្មែរឬក៏ជួយពួកក្រុមហ៊ុនម៉ាណែតនឹងឲ្យនិយាយកុហកតទៀតតែនេះយើងចង់បង្ហាញប្រាថាចេះថាកុំឲ្យដើរកុហកបោកប្រាក់ទេកុំធ្វើនយោបាយប្រជាពិថប់ចឹងវាថោកទៀតនេះហើយពលរដ្ឋាភិបាលរដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់យើងនិយាយតាក់ទងនឹងការធានារ៉ាប់រងនៃជីវិតមនុស្សគឺគេយកចិត្តទុកដាក់ណាស់ ហើយរដ្ឋពលរដ្ឋអាល្លឺម៉ង់ណាអ្នកដែលមករស់នៅប្រទេសអាល្លឺម៉ង់គឺសិតតែមានធានារ៉ាប់រងហើយកុំថាឡើយអ្នកឯងជាពលរដ្ឋក្រមតែអ្នកឯងមកជាទេសចរតែ3ខែក៏អ្នកឯងត្រូវមានធានារ៉ាប់រងដែរក៏ទោះបីមកលេងតែ3ខែក៏គេឲ្យធ្វើធានារ៉ាប់រងដែរកុំថាឡើយមករស់នៅប៉ុន្តែមកលេង3ខែក៏ត្រូវធ្វើធានារ៉ាប់រងដែរកុំថាឡើយជីវិតមនុស្សសំបីតែសត្វហ្នឹងក៏មានធានារ៉ាប់រងដែរ ខ្ញុំចង់បញ្ជាក់ប្រាប់វិញអញ្ចឹងសំបីតាសัตว์ក៏មានពលារ៉ាប់រងដែរបាទបើចឹងមកមកធ្វើនយោបាយវិទ្យាពិធិតមកប្រាស់គេអញ្ចឹងមិនកើតមានតែមានតែរបបក្រុងភ្នំពេញតែដែលដឹកមកមិនដែលគិតអំពីសុខទុក្ខនៃពលរដ្ឋខ្មែរយកជីវិតខ្មែរធ្វើជាលបែងនយោបាយអត់ខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋខ្មែរចង់ខ្មែរចង់ប្រជាពលរដ្ឋវេទនាណាលំបាកលំបិនមិន ទទួលរងនឹងការឈឺចាប់យ៉ាងម៉េចដែរយកចិត្តទៅដាក់មើលថែទាំគាត់ដែរគុំឥឡូវមិនបាច់យ៉ាងណាមកចាប់អារម្មណ៍ទៅដល់ពលរដ្ឋនៅផ្ទះលំងទេត្រឹមតែពលរដ្ឋខ្លះទាំងប្រទេសសៀមតែរដ្ឋាភិបាលរបស់ក្រុងភ្នំពេញដែរយកចិត្តទៅដាក់នៅក្នុងកម្រិតណាតែរដ្ឋាភិបាលសៀមធ្វើបាក់ទឹកទាំងឡាំងទាំងខ្លាំងយកទៅចាក់ចោលនៅគោលដែនថៃនៅប៉ោយប៉ែនោះតែអារដ្ឋាភិបាលរបស់ក្រុងភ្នំពេញយកចិត្តទៅដាក់តាមកម្រិតណាសួរចេះលើសួរត្រឡប់ទៅវិញនេះពួកអាស្គី និយាយចេញមកភ្លោ10គាត់ហ្មងណាអាចោមកទៅយើអឺឥឡូវមានបងបាក់មកតាំងតោខ្ញុំអាន comment បងសកៀលមិនតន់ទុំគឺខ្ញុំនិយាយការពិតយុទ្ធសាស្ត្រត្រជាក់របស់ក្រុមហ៊ុនម៉ាណែតដើម្បីធ្វើនយោបាយនៅ ក្រៅប្រទេសទាញយកប្រជាប្រជាពលរដ្ឋខ្មែរនៅប្រទេសទី3ឲ្យគ្រប់គ្រងនយោបាយរបស់ខ្លួនអូ ទ្រហ៊ុនម៉ាណែតនៅក្រៅប្រទេសមិនថានៅអាល្លឺម៉ង់ឬថានៅបារាំងឬនៅណានៅអឺរ៉ុបគឺតែពួកអាគូអាគូកលាក់អមពួកអាគាំទ្រហ៊ុនម៉ាណែតនៅអាល្លឺម៉ង់នៅបារាំងនៅណានៅអឺរ៉ុបនេះថាអាពួកថាពួកអាឡាក់សិតតើអ្នកអាត្មានិយមពួកអាត្មានិយមសិតចង់បានមុខបងបងមកទៅបានតំណែងហ្នឹងប៉ុណ្ណាឥឡូវឥឡូវខ្ញុំសួរដូចឆោតទេខ្ញុំសួរដូចឆោតពួកបានគេឆានពួកអាតៃហោងបាទឥឡូវខ្ញុំព្រោះបានសុខហើយ សុខចិត្តអង្គុយសម្លឹងមើលការឈឺចាប់របស់ពលរដ្ឋខ្មែរក្នុងស្រុកនឹងសម្រាប់ខ្ញុំសម្លឹងទៅពួកមេរឆានណាស់នោះតែវា បាន សុខហើយតែវាសម្លឹងមើលការឈឺចាប់របស់ខ្មែរក្នុងស្រុកបាទយើងថាសម្ដេចនេះអាចបកតងក្នុងពេញធ្វើបាបពលរដ្ឋខ្មែរក្នុងស្រុកក្នុងកម្រិតណាម៉េចទេមេគាត់ត្រូវជិះបេះការធ្វើបាបពលរដ្ឋខ្មែរក្នុងស្រុកគេថាសម្ដេចអ្នកនៅក្រៅតែជិះមកបំភ្លៃព័ត៌មានចឹងម៉េចទេ ឯអ្នកនៅក្រៅប្រទេសដែលគ្រប់គ្រងពួកអាម៉ាណៃពួកអាសម្ដេចចោហ្នឹងគេថាសម្ដេចគេសម្ដេចគេធ្វើការបានល្អពីមុនមកអត់មានអភិវឌ្ឍតែឥឡូវអភិវឌ្ឍមានផ្លូវមានខ្នល់មានស្ពានគេនិយាយចឹងណាឥឡូវខ្ញុំសួរខ្ញុំសួរសំណួរមួយដោយដោយឆោតទៅថាពិបាកមួយមួយថាគេសាងសង់គេធ្វើធ្វើស្ពានគេធ្វើអីក៏ដែរលើកយកមកនិយាយពួកអាថោកទៀតទេគ្រោះក្បាលអប់នេះវារស់នៅខាងសកលឃើញក្នុងមួយឆ្នាំមួយឆ្នាំ ណាខោក្តៅមាន13ខែពេញផងពិសេសពួកណាល្មងចឹងមិនក៏វានៅខួរក្បាលវាឡាត់ចុះពួកអាឡឹកអំពើសម្ដានមកដូចមកអាចោខួរកប់វាបានគាត់ឥឡូវខ្ញុំខ្ញុំសួរចេះអាខួរកប់ជាប់នៅខ្ញុំសួរបានទេបានអត់តរៀបសួរអាឈាមកប់រហូតចា ឥឡូវខ្ញុំសួរសំណួរមួយដូចឆោតតើហេតុអីបានជា រដ្ឋាភិបាលហ៊ុនសែននឹងចង់មកតាក់ទាញខ្មែរនៅប្រទេសទី3នេះតើតើបានចំណេញស្អីបើខ្មែរនៅខាងក្រៅប្រទេសនេះមិនអាចជួយបោះឆ្នោតផងតើបានចំណេញស្អីបើបាត់បាត់ជាមកចង់តាក់ទាញខ្មែរនៅបរទេសឲ្យទៅឲ្យទៅគ្រប់គ្រងក៏ឆ្លងដែរ វាមិនអនុញ្ញាតឲ្យផ្លែក្រៅសុកទៅបោះឆ្នោតទេហើយអីក៏វាព្យាយាមដាក់ផ្លែក្រៅសុកខ្ញុំសួរចេះអ្នកបបចាវគ្គបបចាអត់ឲ្យទៅបោះឆ្នោតឲ្យវាប៉ុន្តែពួកវាឲ្យទៅបោះឆ្នោតតាវាជីកប៉ាល់ទៅអស់ឆ្នោតណាពួកនោះជីកប៉ាល់បោះឆ្នោតឲ្យសម្ដេចវាឥឡូវយើងសួរសួរបងប្អូនយើងដែលដែលមើលការ live របស់យើងជួយឲ្យ ចម្លើយហ្នឹងតើហេតុអីតាក់ទាញខ្មែរនៅក្រៅប្រទេសហ្នឹងតើបានចំណេញអីដល់ខ្មែរនៅក្នុងស្រុកព្រោះយើងអត់អាចបោះឆ្នោតបានទេយើងគ្រាន់តែគ្រប់គ្រងតែមកក្រៅទេបងខ្ញុំដូចខ្ញុំនិយាយមិនអញ្ចឹងពួកគណៈបកប្រឆាំងគឺគេឲ្យយើងចូលស្រុកបោះឆ្នោតទេប៉ុន្តែពួក CP ដែលគ្រប់គ្រងវាគេអនុញ្ញាតឲ្យចូលទៅបោះឆ្នោតឲ្យគេគេរាប់អញ្ចឹងណាខុសគ្នាតែបានគេខំ ហ្នឹងហើយអញ្ចឹងបានគេខំតាក់ទាញតាក់ទាញតាក់ទាញអញ្ចឹងទៅហើយដល់ពេលពួកហ្នឹងដែលអិនដូចនៅអាម៉ងអញ្ចឹងគេរៀបចំក្រុមក្រុមរបស់អាម៉ណែតអញ្ចឹងណាហ្នឹងហើយក្រុមរបស់អាម៉ណែតអញ្ចឹងទៅដែលខ្លះចង់បានមុខមកវត្តខ្លះចង់បានតំណែងអីតំណែងអីណាដូចអាចោមសៀតមួយណានោះវាគ្រប់គ្រងពួកអាម៉ណែតគេចង់អីគេចង់ធ្វើជាតិធ្វើធ្វើស្ថានទូតនៅអាម៉ងនេះអញ្ចឹងណាដើម្បីយកចិត្តអាពួកអស់ហ្នឹងអញ្ចឹងវាបង្កើតក្រុមវាពីពីតើតាក់ទាញគេដើម្បីចូលក្រុមវាទៅដល់ពេលវាបានមុខបានមាត់យកទៅធ្វើការជាមួយនឹង សានទូតហ្នឹងទៅហ្នឹងហើយចាអញ្ចឹងពួកសិតតែពួកអាត្មានិយមសិតតែពួកមិនមែនជាអ្នកស្នេហាជាចង់ជួយជាតិសិតតែពួកចូលពួក CP សិតតែពួកចង់បានមុខចង់បានមាត់ចង់បានតំណែងប៉ុណ្្នឹងឯងចាខ្ញុំឆ្ងល់ខ្ញុំចូល stream យ៉ាងអត់បានខ្ញុំឆ្ងល់ខ្ញុំចូល live អត់កើតខ្ញុំឆ្ងល់មែនទេបាទចូលចូល ខ្ចង់តិចទៀតយើងយើង upgrade វាបន្តិចអាគេលោកអត្រីយ៉ាងនោះយើងទៅមិនឲ្យប្រូប្រស័យប្រូប្រស័យចឹងទៅអាចអត់អាច3នេះអត់អាចបាន បានតែពីរប៉ុន្តែប៉ុន្តែវាដាក់ប្រាប់ ក្នុង program វាថាបាន6នាក់បាទខ្ញុំឆ្ងល់ដែរហេតុអីលុយ23ដុល្លារជួយទៅមិនត្រូវចេះតែធ្វើបានអត់យើងគោលដៅវាគឺរំលាប ប្រជាប្រិយភាពលោកសំរងស៊ីនឹងយកព័ត៌មានទៅបោកប្រាស់ពលរដ្ឋខ្មែរក្នុងស្រុកខ្មែរខ្មែរនៅក្រៅប្រទេសកាន់ជើងរដ្ឋាភិបាលទាំងអស់អូចេះមានណាគាត់បាននិយាយចឹងខ្ញុំមកថាណាអឺម្ដាយមីខ្ញុំគាត់សើចគាត់បាននិយាយចឹងខ្ញុំគាត់ថាពួកអាឈួតបានវានិយាយចឹងគាត់ថាកុំឲ្យរងគាត់លេខសំដីសំដីខើមើលងាយខ្មែរហ្នឹងគាត់ថាកុំឲ្យរងគាត់ចូលណាកុំរត់គាត់ណាគាត់ខ្លាយក្រៅស្រុកខ្មែរសុខប្រាំមួយដែរកុំរត់គាត់ឯសោះណា មូលហេតុតែខ្ញុំរកគាត់សម្ដែងមើលគេខ្មែរបងបិសាយបងឯងអានខមមិនបងសុភាទៀតខ្ញុំសម្ដែងមើលគេខ្មែរខ្មែរបងគាត់ចូលឥឡូវខ្ញុំអានខមមិនរបស់បងសគីលមិនតន់ទុំបងបងនៅនៅខ្ចីនៅឡើយបងហេអឺមូលហេតុដែលគេធ្វើនយោបាយឲ្យប្រជាជននៅក្រៅស្រុកគ្រប់គ្រងគណៈបកប្រជាជនចំណេញច្រើនណាស់ទី1បង្ហាញពីបង្ហាញថា ប្រជាពលរដ្ឋខ្មែរគ្រប់គ្រងគណៈបកប្រជាជននៅ ក្រៅស្រុកច្រើនដើម្បីបង្ហាញអន្តរជាតិឲ្យមានមានប្រជាពលរដ្ឋខ្មែរគ្រប់គ្រងគណៈបកប្រជាជននៅក្រៅប្រទេស បើយើង មិនប្រុងប្រយ័ត្នចំណុចនេះទេអ្នក នៅ ក្រៅប្រទេសនឹងខាត ប្រយោជន៍សម្រាប់សម្រាប់គ្រប់គ្រងគណៈបកសង្គ្រោះជាតិអឺជម្រាបសួរបងប្អូនហើយ យើងដូចជាមានបញ្ហាបច្ចេកទេសមិនទិញទួចមិនដាច់អស់ហើយបាទអឺអ្វីដែលបងសកលឆ្លោយហ្នឹងគឺខ្ញុំគិតថាអាចសមហេតុផល50 60%ប៉ុន្តែ អ្វីដែលខ្ញុំយល់គឺខ្មែរយើងនៅក្រៅប្រទេស គឺ គ្មានអីចំណេញឲ្យឲ្យពួកនឹងទេគឺអ្វីដែលចំណេញដែលយល់ថាចំណេញបើសិនជា ខ្មែរយើងនៅក្រៅប្រទេសគ្រប់គ្រងពួកនឹងច្រើន អ្វីដែលពួកគេចំណេញគឺ ខ្មែរយើងដែលអាច បញ្យល់ប្រាប់បងប្អូនខ្មែរ នៅក្រៅនៅ ក្នុងប្រទេសឲ្យឲ្យធ្វើតាមយើង ពីព្រោះអ្វីដែល ដែលពួកយើងធ្វើពួកយើងនិយាយខ្ញុំយល់ថាបងប្អូន ខ្មែរនៅខាង នៅខាងក្នុងគាត់គាត់យល់ច្រើនគាត់ស្ដាប់ច្រើនដោយព្រោះភាគច្រើនគឺគេមិនទុកចិត្តលើបញ្ហាផ្សព្វផ្សាយរបស់រដ្ឋាភិបាល កម្ពុជាបាទអានឹងអានឹងអ្វីដែលខ្ញុំគិតគឺគឺគឺអញ្ចឹងប្រហែលប្រហែលជាអញ្ចឹងបាទអូខេហើយនាងទាំងពីរ ប្រាក់ថ្ងៃហើយហ្នឹងអូខេមិនយើងអ៊ីនធឺណិតខ្សោយបងដាច់អ៊ីនធឺណិតខ្សោយទៅទីរ៉ាប់ទៅចូលបងហាននៅមិញអានរួចហើយគាត់ថាគិតយ៉ាងម៉េចខ្ញុំយល់ថាអានឹងប្រហែលជាចម្លើយអាចត្រូវ50 60%ប៉ុន្តែបើខ្ញុំ គិតវិញគឺថាមិនមិនចឹងទេ គឺអ្វីដែលពួកគេគណៈបព្វជិជននឹងគេចង់តាក់ទងខ្មែរនៅក្រៅប្រទេសហ្នឹងចំណេញច្រើន គឺគឺពួកយើងជួយផ្សព្វផ្សាយជួយផ្សព្វផ្សាយឲ្យខ្មែរនៅ ក្នុងប្រទេសឲ្យឲ្យយល់ពីព្រោះដូចជាឧទាហរណ៍លើលើជេមសុកចឹងគេតាក់ទងជេមសុកដើម្បីឲ្យជេមសុកពយល់គ្រប់គ្រងហ៊ុនសែននៅពួកខ្មែរនៅក្នុងស្រុកស្ដាប់គាត់ច្រើន ដើម្បីឲ្យខ្មែរក្នុងស្រុកហ្នឹងគ្រប់គ្រងថានយោបាយគណៈបកប្រជាជនហ្នឹងនឹងល្អពីព្រោះបើបើយើងខ្មែរនៅ ពួកគណៈបកប្រជាជនហ្នឹងបណ្ដាញផ្សាយព័ត៌មាននៅស្រុកខ្មែរហ្នឹងវាគ្មានអីតាក់ទាញឲ្យអារម្មណ៍ឲ្យប្រជាជនស្ដាប់ឲ្យប្រជាជនមើល ពួកពួកបណ្ដាញព័ត៌មានពួកហ៊ុនសែនហ្នឹងមានតែ មានអាចាក់ចម្រៀងលូតកឆេងឈូញម៉ាញស្គួតលប់ឡែហ្នឹងហនផ្សាយស្រាបៀគូអត់មាន ការអប់រំបញ្យលប្រជាជនឲ្យយល់ដឹងរឿងនយោបាយបើរឿងនយោបាយដែលធំ គឺគេលាក់បាំងគេលាក់បាំងលាក់ការសម្ងាត់មកប្រជាជនដឹងម្ល៉េះគឺយល់ថាប្រជាជន ស្ដាប់តែយើងអ្នកនៅក្រៅប្រទេសទេបានបើគេស្ដាប់ចឹងហើយបានជាគេចង់តាក់ទាញចឹងអាហ្នឹងជាអ្វីដែលថា អ្វីដែលខ្ញុំយល់ដឹងអ្វីដែលខ្ញុំយល់ឃើញជាច្បល់របស់ខ្ញុំបើបើបើខុសខុសចុះបងសកលកុំកុំខឹងខ្ញុំថាបងឯងត្រូវតែត្រឹម50 60%ឯងដល់ដល់ខ្ញុំនិយាយមុននឹងអញ្ចឹងគេមកតាក់ទាញធ្វើជាបណ្ដាញគេនៅក្រៅប្រទេសទៅដើម្បីគេទៅបោកពលរដ្ឋខ្មែរថាសូម្បីតែអ្នកនៅក្រៅប្រទេសក៏គ្រប់គ្រងរដ្ឋាភិបាលគេដែរណាដើម្បីក្រុមឲ្យដូចថាឲ្យពលរដ្ឋហ្នឹងរបស់ឆ្នោតឲ្យគេព្រោះនៅក្រៅប្រទេសក៏គ្រប់គ្រងក៏មើលឃើញគេល្អអញ្ចឹងដែរហ្នឹងអញ្ចឹងហ្នឹងហើយ ហើយដល់ទៅពេលពួកយើងនៅក្រៅប្រទេសចេះតែវាយប្រហារគេចេះតែរោគមូលរោគរឿងនិយាយការពិតមកអញ្ចឹងទេធ្វើឲ្យពលរដ្ឋហ្នឹងមិនគ្រប់គ្រងគេអញ្ចឹងគេទៅទៅរោគអ្នកគ្រប់គ្រងគេនៅក្រៅប្រទេសដើម្បីតែបោកពលរដ្ឋអញ្ចឹងឯងពីរឿងថាចំណេញច្រើនវាមិនចំណេញទេបងមានអាពួកហ្នឹងខាក់ពលជាច្រើនដើម្បីយកមកលុយមកមកមកដាក់បណ្ដាញវានៅក្រៅប្រទេសហ្នឹងណាចំណាយសក់ដាច់យ៉ាងស្អស់សិតទៅលុយណាពួកហ្នឹងធ្វើអីទៅលុយចាខ្ញុំថានយោបាយហ៊ុនសែនគាត់ ដឹកនាំយូរទៅថាគាត់ឆ្លាតដោយថាមិនឆ្លាតខ្ញុំថាគាត់ល្ងងគាត់មិនចេះដឹកនាំបើសិនខ្ញុំវិញខ្ញុំកាន់អំណាចផ្ដាច់ការយើងខ្ញុំដឹកនាំអញ្ចឹងខ្ញុំមិនបាច់ទៅខ្វល់ខ្វាយបោះឆ្នោតតាក់ទងចិត្តប្រជាជនណាមកយើងប្រជាជនបោះឆ្នោតឲ្យយើងប្លន់យកអណ្ដែលខ្ញុំខ្ញុំនឹងទៅសេរដ្ឋធម្មនុញ្ញថ្មី ខ្ញុំនឹងកាន់អំណាចមួយជីវិតមិនបាច់បោះឆ្នោតទេបោះឆ្នោតបោះមិនបោះក៏ខ្ញុំជាប់ដែរ ខ្ញុំកែច្បាប់រដ្ឋធម្មនុញ្ញយើងទៅប្រកាសឲ្យពិភពលោកទៅខ្ញុំប្រទេសខ្ញុំដឹកនាំដោយតកូលហ៊ុនពេលខ្ញុំស្លាប់កូនខ្ញុំដឹកនាំបន្តកូនខ្ញុំស្លាប់ទៅចៅខ្ញុំដឹកនាំបន្តយើងយើងបង្កើតរដ្ឋធម្មនុញ្ញអញ្ចឹងណាប្រកាសប្រាប់គេទៅចាំបាច់បោះឆ្នោតចំណាយលុយអស់ចាំឃោសនាបោះឆ្នោតនេះខ្ញុំ បើអញ្ចឹងបើថាបើថាកុំនេះអញ្ចឹងអញ្ចឹងសកណាខ្ញុំសូមខ្ញុំសូមឆ្លើយកាត់លោកសកណាទេខ្ញុំសូមតបនឹង comment របស់បងសកលណាបងសកលមិនតាន់ទុំគឺខ្ញុំនិយាយការពិតខ្ញុំសូមប្រាប់ទៅបងវិញបងសកលមិនតាន់ទុំ បង កំពុងនិយាយការមិនពិតណាអឺអត់ពិតទេអ្វីដែលបង កំពុងមានប្រសាសន៍គឺជាការ កំពុងតែបំពល់ដោយសារការសំណួររបស់បងបងមិនមែនជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិទេ បងសូវឈរសម្លឹងមើលតែពីខាងក្រៅបងមើលតែពីសម្បកក្រៅបងចេញមកនិយាយបំពល់មានមានគោលបំណងអ្វីសង្គ្រោះជាតិអត់បានបែកបាក់ទេ មានតែប្រមាណក្បាលនៅខាងក្រៅដែលកំពុងបំពល់ថាសង្គ្រោះជាតិបែកហើយវាថាតាំងពីយូរហើយសង្គ្រោះជាតិបែកហើយសង្គ្រោះជាតិរលាយហើយសង្គ្រោះជាតិងាប់ហើយ វាថាយូរហើយដោយសារប៉ុន្តែសង្គ្រោះជាតិនៅតែមានសកម្មភាពផលប្រយោជន៍សង្គ្រោះជាតិសង្គ្រោះជាតិនៅតែមានតំណាក់តំណងការទូតយ៉ាងសកម្មតំណាក់តំណងការទូតនៅលើឆាកអន្តរជាតិតើបងទីបងអត់ដឹងរឿងទាំងអស់តែបងគេមកនិយាយសង្គ្រោះជាតិនៅគេបំបែកសង្គ្រោះជាតិមានបញ្ហាផ្ទៃក្នុងតែបងអត់អីទាំងអស់តែបងគេមកនិយាយបំពល់បងបងមិនដឹងបងគាត់មើលខាងក្រៅបងគេមកនិយាយអញ្ចឹងដូចនឹងអញ្ចឹង អញ្ចឹងសូមបងមេត្តាកុំនិយាយអ្វីដែលមិនពិតសម្រាប់ខ្ញុំដែលជាដែលជាមនុស្សម្នាក់នៅក្នុងសង្គមជាតិសង្គមជាតិមានភាពរឹងសង្គមជាតិក្រៅប្រទេសមានភាពរឹងមាំណាស់អាប្រមាណក្បាលខាងក្រៅដែលបងស្ដាប់នោះមានអាប្រមាណក្បាលនោះឯបងបានដឹងនោះបីបីតាពួកបីបីអាពួកគេដាក់ប្រឡំហ្នឹងគេទៅវិញហ្នឹងហ្នឹងហើយប្រមាណក្បាលបងបានជឿបានដឹងហ្នឹងមានតែប្រមាណក្បាលដែលឯងនោះតែសង្គមជាតិគេពិតប្រកបដែលមានគោលដៅច្បាស់លាស់ តែគេធ្វើដើម្បីពលរដ្ឋមិនមែនដើម្បីមុខមាត់ទូនីតិគេអត់មានដៃតណាទេព្រោះគោលដៅគេគឺជិះផ្ដាច់ការហុកសាច់បើគេផ្ដួលអារបបនឹងមិនទាន់បានគេអត់ទៅណាទេគេនៅតែតម្រង់គោលដៅគេដដែលតែបើអាអ្នកវាបង្វេងសមរភូមិវាទៅតែប្រហែលក្បាលនោះតែមួយថ្ងៃមើលតែប្រហែលក្បាលនោះតែតែប្រហែលក្បាលនោះតែឯងណាថាគេកទេដៃទៅឆ្ងាយទៅ អានេះណាពួកដែលពួកអត្រឹមត្រូវហ្នឹងតែពួកមុននឹងសង្គ្រោះជាតិវាបែកទៅតែខ្លួនវាវិស័យសង្គ្រោះជាតិបែកហើយសង្គ្រោះជាតិបែកទៅខ្លួនវាហ្នឹងហើយណែដូចយើងស៊ីឡងអឺអើដូចយើងស៊ីណែជំនួសដូចណាគេខ្ញុំលឺសុំតែស្អីទៅបែកយូរហើយសង្គ្រោះជាតិអឺថ្ងៃគឺនៅកំពុងតែជួយនិយាយឲ្យឲ្យឲ្យឲ្យឲ្យពួកអាសេពេពេគេបានពង្រឹងកម្លាំងគេមានភាពរឹងមាំអរឯងកំពុងជួយជួយតែប្រយ័ត្ន ដូចដូចញ៉ែមពញ្ញរិទ្ធមើលកម្មភាពជួយប្រយោជន៍នេះម៉ៃខ្វៃចាំខ្ញុំសុំខ្ញុំខ្ញុំនិយាយតិចញ៉ែមពញ្ញរិទ្ធណាពលហំដែលគ្រឿងសង្គ្រោះជាតិ9 9មកហើយនឹងស្អីផ្សេងផ្សេងទៀតណាដូចស៊ីណនដូចស្អីស្អីហ្នឹងនៅក្នុងសង្គ្រោះជាតិ9មកជំទាវរាល់ថ្ងៃសង្គ្រោះជាតិបែកហើយសង្គ្រោះជាតិបែកហើយតាមពិតអាខ្លួនវាប្រហែលក្បាលដល់ចេញពីសង្គ្រោះជាតិវាថាបែកបែកតែខ្លួនវាហ្នឹងឯងហ្នឹងហើយហើយដល់ពេលសង្គ្រោះជាតិសាខាទាំងអស់សាខាតាំងពីនៅសហរដ្ឋអាមេរិកតាំងពីនៅ ខាងប៉ែកយុរ៉ុបតាំងពីនៅអូស្ត្រាលីយូហ្សេឡង់គឺនៅតែធ្វើកិច្ចការរួមគ្នានឹងឯងចាតែគាត់ថាមានការគេទៅធ្វើការនោះគេមានសកម្មភាពអញ្ចឹងគោលដៅគេណាទៅមុខអញ្ចឹងមកគេអត់ឆ្វេងឆ្វាយគេអត់វង្វេងសមរភូមិគេមានមកគេមានសមរភូមិទីឈប់ពិតប្រកបហើយអ្នកខ្លះអត់ឆ្លើយអត់រៀងសមរភូមិអវកាសណាហ្នឹងហើយហើយដល់ពេលអ្នកខ្លះទៀតទៀតដូចទៅចេញពីសង្គ្រោះជាតិចឹងទៅទៅបង្កើតជាសមាគមអីចឹងដូចជានិយាយសម្អាតចឹងទៅមកវាយបហាសង្គ្រោះជាតិថាសង្គ្រោះជាតិចេះមួយជួយ តាអាអ្នកណាបវាយសង្ឃាសង្គ្រោះពួកនឹងហើយគឺធ្វើការទៅព្រោះខ្ញុំគឺជាខ្ញុំគឺជាសកម្មជនរបស់សង្គ្រោះជាតិខ្ញុំស្គាល់គោលដៅខ្ញុំច្បាស់ខ្ញុំស្គាល់ពីគោលបំណងខ្ញុំបើចឹងមកហើយក៏អ្នកចូលពីខាងខាងគុំស្មើស្មៃច្រើនពេកគុំវិញវ៉ាន់ច្រើនពេកតែមួយទឹកមួយអីកក់សក់អីលើមួយលើមួយចាំស្ដីបន្តមើលច្បាស់ផងទៅគុំលើវិញវ៉ាន់ចឹងច្រើនពេកច្រើនដល់សគិលគាត់អឺគេហត់ទេហ៎ គាត់ថាគ្រូជាតិបែកបាក់ហើយបើចេះគ្រូជាតិចុះចេញមកចេញមកមកទៅមើលមកមេឃទៅអត់អត់គ្រប់អញ្ចឹងបើសគ្រូជាតិបែកបាក់ហេតុអីហ៊ុនសែនមិនឲ្យយើងចូលស្រុកវិញសុំសួរទៅគាត់វិញសគ្រូជាតិបែកបាក់ហ៊ុនសែនឲ្យចូលហើយបើដឹងបែកបាក់ហើយណាហ៊ុនសែនលើកំពុងតែព្យាយាមបំបែកនឹងបែកវាមិនទាន់បែកហ្នឹងហើយបានគេអត់ទាន់ឲ្យចូលហ្នឹងហ្នឹងហើយ ហើយអ្នកដែលគេឲ្យមកនិយាយដូចមកសគាអញ្ចឹងហ្នឹងគេឲ្យមកនិយាយចឹងសគ្រូជាតិដៃហើយគេមកស្រែកចឹងសគ្រូជាតិដៃហើយសគ្រូជាតិដៃហើយគេបានបានមកបានមកជួយចែកយ៉ាងចែកខ្ញុំខៃផងមកគាត់ថាត្រង់ណាទៅឲ្យដូចជាពលរដ្ឋដែលបញ្ចេញមតិបាននោះអាបើយើងបើហ៊ុនសែនដឹកនាំបងមិនប្រជាជនបញ្ចេញមតិបាន ណូគាត់ចង់និយាយគាត់និយាយនេះគាត់ប្រតិរបស់គាត់ហ្នឹងណាគាត់ចង់និយាយចឹងហ្នឹងណាគាត់ប្រតិរបស់គាត់មានហាមឃាត់គាត់បញ្ចេញបានតើយ៉ាហើយគាត់នៅអាមេរិកគាត់បញ្ចេញស្អីបញ្ចេញទៅមានហាមឃាត់គាត់ចង់ថាបែកបែកចង់ថា ចូលចូលចង់ចេញចេញតែអានេះជាគំនិតរបស់គាត់តែគាត់គិតអញ្ចឹងហ្នឹងហើយយើងក៏គិតយ៉ាឲ្យគាត់និយាយតែគាត់បញ្ចេញទៅមតិគាត់មានបញ្ហាហ្នឹងហើយគាត់និយាយទៅហ្នឹងការយកឃើញរបស់គាត់គាត់បញ្ចេញមតិខ្ញុំស្មានតែគាត់និយាយពីបញ្ហាស្រុកខ្មែរស្រុកខ្មែរបងឯងបញ្ចេញមតិស្រុកខ្មែររឿងសង្គ្រោះជាតិគេចាប់ដាក់គុកអើយមកសកៀងកាន់ទុំហើយបងឯងសំឈ្មោះណា បើសិនជាបងឯងឲ្យច្បាស់ថាខ្ចីឬខ្ចីឬក៏ទុំឬក៏ថាឲ្យទុំឲ្យច្បាស់ថាទុំឲ្យថាគឺស្គៀលឲ្យស្គៀលឲ្យចាស់តែចាស់តែបងឯងនៅស្ទើអញ្ចឹងចាំបងឯងកណ្ដៅប៉ុអាទុំអាទុំមកស្នះខ្ញុំហ៎បងឯងទុំច្បាស់តែទុំបងឯងខ្ចីច្បាស់ខ្ចីបងឯងថាចាស់ច្បាស់ចាស់បងឯងនៅស្ទើអញ្ចឹងទៅបើបដោយហើយបាច់អាវណាអូហ៎គាត់មានខ្វាយទៅកណ្ដៅគាត់ថាលទ្ធិ លទ្ធិប្រជាធិបតេយ្យប្រជាពលរដ្ឋអ្នកគ្រប់គ្រងមានសិទ្ធិក្នុងការបញ្ចេញមតិហើយនឹងយើងមានខណ្ឌមួយថ្ងៃណាមានអាខណ្ឌអត់ហ្នឹងអត់បានខឹងទេអត់ក្តៅទេងាប់ហើយគាត់តែជួយកែខ្ញុំចង់ខ្ញុំចង់បានមនុស្សម្នាក់ដែលមានគោលដៅមួយច្បាស់លាស់ក្នុង នាមអ្នកដែលចូលរួមតាមដានសង្គមក្នុងនាមបងក៏អ្នកចូលរួមក្នុងសកម្មភាពសង្គមដែរ ខ្ញុំក៏ចង់ឲ្យដល់នោះមានគោលដៅមួយច្បាស់លាស់កុំនៅស្ទើចឹងទោះឲ្យច្បាស់គេទុកគាត់នៅសគាចឹងខ្ញុំខ្ញុំខ្ញុំស្ដាយខ្ញុំស្ដាយដោយសារអា stream yard យើងមិនអាចមិនអាចហៅគាត់ចូលបានណាកុំឲ្យហៅគាត់ទៅចូលមកមកនិយាយគ្នាខ្ញុំស្ដាយបងចាំថ្ងៃក្រោយយើងចូលមកនិយាយគ្នាបន្តិចបងយើងដាក់ អូលោកបងសុធាចូលដែរមកបងអូចូលអត់បានចូលអត់បានគេចូលបានខ្ញុំស្ដាយក៏មិនឲ្យគាត់ចូលមកនិយាយគ្នាបញ្ហាដែលគាត់យល់ឃើញខ្ញុំលឺវាមិនចឹងទេអេបើថាសុគីបាច់ជាសុគីហីស្វាយសុគីស្វាន់តែចប់ចប់តែនេះខ្ញុំមិនសុគីវិញអាបាយបាយឆាន់បាយពេកកុំប្រលាក់ គ្រូស្រគៀខ្លាំងពេកអាណិតគាត់ទេខ្ញុំស្គាល់គាត់តែបងស្រគៀខ្ញុំនិយាយចំចាំមួយគាត់តែចាំតាំងពីណាពីណីមកគៀណាយ៉ាងហោះស្រគៀណាពួកយើងនេះមកទៅមកមកចាំស្រគៀទុំទុំផ្សេងថាទុំមិនឆ្លងខ្ញុំទេឲ្យគាត់នៅស្រគៀចឹងឯងស្វាយខ្ញុំខ្លាចទុំទុំស្វាយគេណាបងអានោះបបាក់លុះអត់ អឺជំរាបសួរមនីច័ន្ទឡុងសួស្ដីខន្តីបងស្រីខន្តីអេអាស្លអត់ប្រម៉ែខ្មែរទេសួរសូហ្វីថ្ងៃណានោះថ្ងៃណានោះបងសុភាចេញមកតវ៉ាស្លប្រម៉ែខ្មែរដែរតែហ៊ានប្រម៉ែខ្មែរហែករោបហែករោបចောင်းក្បិនហាត់ទឹកមើលទៅថ្ងៃណានោះស្រីស្រី3នាក់លុតបងសុភាម្នាក់ឯង កោស្គីលដែរបងតាណាឲ្យវាណាជួយចេះឲ្យជួយស្គីលថាខ្ញុំចេះតាហ៊ានសាទៅបងស្គីលតែតែតែកាន់តែកាន់ជើងមីឌូបៃអត់បែកបែកផ្សាផ្សាតើគួរគួរទៅរកទៅរកឲ្យផ្សាទៅបងបែកបែកច្រើនពេកបាទអូខេគឺយោបល់ក៏និយាយត្រូវគាត់ថា គាត់គ្រាន់តែអ្នកមាននោះបាយថ្ងៃនេះកាន់ជើងស្បើមមើលទៅមើលទៅពេលពេលបណ្ឌិតមើលបន្តិចទៅបងប្របាយប្របាយមិនមកហូបពេលបងខ្ញុំស្ដាយណាស្ដាយចាំមិនមិនស្ងៀមខ្ញុំខ្ញុំសុំកាត់តិចមើលបងប្អូនមើលតាណាគេជួយបងសកលផងថ្ងៃមុនគាត់តូចចិត្តណាស្រីស្រី3នាក់លុតគាត់ទៅប្រព័ន្ធមានណាជួយគាត់គាត់ស្រីរកប្រុសទៅណាមានណាជួយឥឡូវជួយបងជួយបងសកល អូខ្ញុំនៅបោសកិច្ចខំគ្នាពួកខ្ញុំនិយាយតែចឹងតែចឹងខ្ញុំស្គាល់បាត់យូរហើយតាំងទៅបាត់មកចឹងតែចឹងទៅបើថាក្នុងសាលនោះនឹងទៀតបើថាខ្ញុំជាមួយគាត់ក្នុងសាត្រង់តុងឆាំងលើនឹងទៀតអឺខាងបងស្គីលខាងបងស្គីលមិនកើតបើគាត់ធ្វើមកបញ្ញារាល់ថ្ងៃខ្ញុំមួយគាត់ខ្ញុំខ្ញុំអត់នេះទេខ្ញុំខ្ញុំខ្ញុំខ្ជិលរឿងរកច្រើនណាស់ទៅដាក់ដាក់ឲ្យអឺខ្ញុំយល់ថាបងស្គីលមិនតន់ទុំដូរឈ្មោះទីហ្នឹង ខ្ញុំយល់ថាគាត់ក៏ដូចឈ្មោះថាសកៀលមិនតន់ទុំ ខ្ញុំខ្ញុំនិយាយកណ្ដាលបើឲ្យដាក់ពាក្យហ្នឹងមិនត្រូវនិយាយកណ្ដាលខ្ញុំតែនិយាយកាត់ទឹកខ្ញុំខាតគាត់សកៀលមិនតន់ទុំគាត់និយាយកណ្ដាលបើបាយគេហៅថាបាយអាវឬបាយឆៅអានោះនោះបានគេទៅគិតមើលខ្លួនឯងទៅពេលបាយដាំបាយបាយចូលចិត្តហូបបាយអាវឬក៏បាយបាយឆៅ ឬក៏បាយទុំឬក៏បាយឆ្អិនម៉ែនៅស្គៀលមួយជីវិតទៅម៉ែនៅស្វត់នៅនឹងទៅអាចណាស់គេកាត់ជីកអីខ្ញុំស្រឡាញ់ជាតិខ្លាំងអូខេហើយយើងមានអីបន្តទៀតអីមានអីបកស្រាយចង់មានអីបកស្រាយទៅ ដល់រដ្ឋាភិបាលកម្ពុជាទៀតទេកុំឲ្យចេះបោកគេទេនិយាយការប្រក្លាផងឆៅបណ្ដូលចាអូឆៅបណ្ដូលអាឆៅឆៅបណ្ដូលដឹងស្រាប់ហើយបើសមកតែឆៅញ៉ាំឲ្យមិនឈឺពោះតែញ៉ាំទៅឈឺពោះហ្នឹងយ៉ាងម៉េចគិតមើលទៅបងប្អូនលើអ្នកខ្លះអត់ញ៉ាំឆៅហងចូលប្រគុណដែរនោះហើយមនុស្សនៅពេលគេអាចចេះយ៉ាបាត់ណៅហ្នឹងគិតមើល ញ៉ាំជឺពោះញ៉ាំអឺដាច់បងសគៀលបងសគៀលថ្ងៃងួតបងសគៀលបងសគៀលខាត់បងបងសគៀលតែខាត់មកក៏ជប់ធ្វើមកឲ្យញ៉ាំមិនមើលជឿជិះមើលហ្នឹងហើយជប់ញ៉ាំបងសគៀលមិនមិនចាំចូលក្នុងសានិយាយចាំចូលក្នុងក្រុមសូមសួរសំណួរមួយតើបច្ចុប្បន្ននេះប្រជាពលរដ្ឋមានទួលនីតិធ្វើអ្វីខ្លះសម្រាប់ប្រទេសជាតិសម្ បច្ចុប្បន្ននេះបច្ចុប្បន្នរដ្ឋមានទួនាទីអ្វីខ្លះសម្រាប់ប្រទេសជាតិទេជេគ្នាអឺសគាបងបងសគាថាបើបងសួរចេះសួរថាតើយុវជនខ្មែរមានទួនាទីអ្វីខ្លះសម្រាប់ប្រទេសជាតិខ្ញុំសួរពលរដ្ឋខ្មែរប៉ុន្តែសម្រាប់យុវជនខ្មែរនាពេលបច្ចុប្បន្នណាបងទួនាទីគាត់ជួយជំនាញព្រមសែនឲ្យធ្វើអញ្ចឹងស្អីស្អីរៀបលែរៀបលែស្អាតហើយកាលណាខូចចិត្តទៅលោកទឹកនៅស្ពីតធ្វើច្បាប់ គាត់សំណួរសំណួរគាត់ហ្នឹងគឺទលំទលាបង សំណួរហ្នឹងច្រើនណាស់និយាយអត់អស់ទេទលំទលាសំណួរហ្នឹងខ្ញុំឆ្លើយព្រោះខ្ញុំនិយាយពីតថភាពពិតនៅក្នុងសង្គមខ្មែរអ្វីដែលគេបំពុងតែឲ្យកូនខ្មែរធ្វើអញ្ចឹងនៅក្នុងប្រទេសខ្មែរស្រីស្រីគេបំពុលទៅដោយណាគ្រឿងលេលក់លេហើយឥឡូវហ្នឹងគេកំពុងតែបំពុលមួយទៀតគ្រូចូលណានៀកនៀកគ្រូនៀកមហាជ័យគ្រូសុងគ្រូចលេន ណាគ្រូពោះឥឡូវកំពុងតែចូលសម្បើមណាអាចធ្មប់គេបំពល់សង្គមចង់ជឿទៅលើរឿងអបិយជំនឿក្រៅខ្លួនគេមិនដែលបង្រៀននៅបណ្ដុះនៅផ្នែកគណិតយុវជនខ្មែរឲ្យគិតរឿងប្រទេសជាតិអត់ទេអ្នកណាហ៊ានគិតរឿងប្រទេសជាតិគឺគេថាញុះញង់អាចមេតែបើតែរឿងអាណាបំពល់រឿងផ្ទះផ្ដាស់រឿងគ្រូចូលគ្រូអីអាណាកន្លងទុំឆាវអានោះគឺរឿងល្អ គេមានយុវជនគេមានយុវជនរបស់គេតើគេបង្រៀនយុវជនរបស់គេតើប៉ុន្តែ គេមិនមែនគេប៉ុន្តែគេមិនមែនបង្រៀនពលរដ្ឋប្រជាជនពលយុវជនរបស់គេឲ្យមើលឃើញអ្វីជាការប៉ັດទេ គឺពង្រៀនឲ្យចេះកុហកបោកប្រាស់លើកជើងទៅសើពីសមិទ្ធផលរបស់គេអឺហ្នឹងហើយពីឯងក៏មកសួរឯងក៏មកសួរពួកខ្ញុំសួរតែយុវជនធ្វើអីហ៎ពួកខ្ញុំហ្នឹងប៉ុន្តែបើឯងគេសួរយុវជនខ្មែរថាតើហ៊ុនសែនបង្រៀនយុវជនខ្មែរឲ្យធ្វើអី ឥឡូវទៅមើលទៅប្រហែលឥឡូវយើងមានវត្តមាននៅក្នុងកន្លែងមណ្ឌលកែប្រែគ្រឿងញៀនឡើយទៅមើលទៅអូខេឥឡូវអានេះតែមានវត្តមាននៅកន្លែងអ្វីដែលយើងនិយាយយើងឆ្លើយនៅសំណួរក៏ពីមុនហ្នឹងយើងឆ្លើយតាមអ្វីដែលហ៊ុនសែនអ្នកអនុវត្តទេ ហ៊ុនសែនគាត់បង្រៀនពលរដ្ឋឲ្យធ្វើអញ្ចឹងប៉ុន្តែទួលនីតិខ្មែរយើងសប្ថ្ងៃនេះគឺគាត់មិនអាចធ្វើអ្វីបានទេទោះគាត់ចង់ធ្វើក៏គេប្រក្រាបគេថាយើងហ្នឹងគេថាយើងហ៊ានតែធ្វើហ្នឹងយើងហ្នឹងញុះញង់បំពល់សង្គមគេចាប់ដាក់គុកបងអាចខ្ញុំឆ្លើយមិនណាបើឲ្យខ្ញុំឆ្លើយកាត់វិញបើពលរដ្ឋខ្មែរធ្វើអ្វីដែលបងឯងនេះមកខុសណាខុសគេថាយើងញុះញង់គេចាប់ដាក់គុកហ៊ានចេញកោវ៉ាហ៊ានប្រឆាំង យើងដាក់ដាក់គុកយើងបំពល់សង្គមតើយុវជនខ្មែរហ៊ានសេរីភាពយុវជនខ្មែរហ៊ានបញ្ចេញទេតាមពិតក៏កូនខ្មែរហ៊ាននិយាយទេឯងបងឯងយកមកសួរចឹងចឹងមកប្រយោជន៍អីតែបានបងឯងវាសកលមែនវាមិនព្រមទុំអ្វីដែលគាត់ចង់សួរនោះគាត់ចាំឲ្យយើងគាត់ចាំឲ្យយើងនិយាយគាត់ចាំឲ្យយើងនិយាយហ្នឹងហើយស្គីលកាលណាទៅឯងពេញក្អមគាត់ចង់ឲ្យយើងនឹងឆ្លើយឲ្យយើងនិយាយពី អ្វីដែលពលរដ្ឋត្រូវធ្វើហ្នឹងហើយអ្វីដែលពលរដ្ឋត្រូវធ្វើអានេះមិញហ្នឹងយើងនិយាយមិញហ្នឹងមិញហ្នឹងយើងនិយាយពីអាហ៊ុនសែនអាហ៊ុនសែនធ្វើអ្វីដើម្បីឲ្យពលរដ្ឋយើងគឺពង្រួមបំពល់ហ្នឹងគឺអាហ្នឹងគឺសមិទ្ធផលហ៊ុនសែនតែធ្វើឲ្យពលរដ្ឋធ្វើអញ្ចឹងប៉ុន្តែជាការពិតអ្វីដែលពលរដ្ឋត្រូវធ្វើណាត្រូវធ្វើគឺគេអត់ឲ្យធ្វើទេអ្វីដែលចំណេញដល់ប្រទេសដល់ខ្មែរដល់សង្គមគឺគេមិនឲ្យធ្វើទេគេឲ្យពលរដ្ឋធ្វើអ្វីដែលចំណេញនយោបាយរបស់គេចាគេបើគេអនុញ្ញាតអញ្ចឹងណា បងឯងកុំចង់មកបងវែងខ្ញុំបងសកលកុំឯងកុំមកចង់សួរចង់ចង់បងឯងមើលពីតតិភាពពិតក្នុងសង្គមខ្មែរតើយុវជនខ្មែរមានសមត្ថភាពក្នុងកម្រិតណាដែលអាចបង្ហាញពីសមត្ថភាពសិទ្ធិក្នុងការបញ្ចេញមតិសិទ្ធិក្នុងការចូលរួមបានថ្ងៃមើលមើលតើយុវជនខ្មែរគាត់មានសមត្ថភាពបានក្នុងកម្រិតណាឯកាលណាទឹកបងឯងពេញក្អមខ្ញុំសួរអញ្ចេះនៅកន្លះដល់ណាទៀតបងឯងនៅស្ទើរដល់ណាទៀតរំទុំ គាត់ឲ្យយើងឆ្លើយអ្វីដែលចំណេញដល់សង្គមបច្ចុប្បន្នអ្វីអ្វីដែលយើងបើសិនជាយើងចង់ចម្លើយថាយើងចង់ឲ្យឆ្លើយដល់ចំណេញសង្គមអាហ្នឹងយើងគាត់យើងប្រមូលយើងដាក់សតិអារម្មណ៍ពលរដ្ឋខ្មែរក្នុងប្រទេសខ្មែរយុវជនខ្មែរប៉ុន្តែយើង បានតែត្រឹមនិយាយផងយើងអាចធ្វើអ្វីបាននេះយើងនិយាយគេចង់ធ្វើគេធ្វើអត់កើតគេចង់មករួមគ្នាគេធ្វើអត់កើតហ្នឹងហើយយើងបាន គ្រាន់តែបានដាស់តឿនបានដាស់ដាស់តឿនចាយើងរាល់ថ្ងៃហ្នឹងគឺយើងនិយាយដាស់តឿនផងយើងបកស្ដីហ៊ុនសែនផងយើងនិយាយពីការពិតផងដើម្បីឲ្យបងប្អូនខ្មែរហ្នឹងនឹងប៉ុន្តែគាត់ដឹងទាំងអស់អ្នកស្រុកខ្មែរយើងមិនបាច់និយាយគាត់ដឹងដែរអ្វីក៏គាត់ដឹងដែរប៉ុន្តែដោយសារតែនយោបាយហ្នឹងវាអញ្ចឹងគេគៀបគេសង្កត់គេសម្លាប់គេចាប់ដាក់គុកអីសោះបែបអាហ្នឹងឯងធ្វើឲ្យគាត់មិនអាចធ្វើអ្វីបានទេគឺបើសិនគាត់ធ្វើអ្វីសម្រាប់បំផិចបំផាញអនាគតគាត់គាត់ធ្វើបានតែគាត់ធ្វើអ្វី ដើម្បីជួយដល់ប្រទេសជាតិគាត់ជួយអនាគតគាត់ល្អគឺគាត់អត់ធ្វើបានទេអានោះវាអញ្ចឹងណាគឺគាត់និយាយសំសំលួរគាត់គាត់ដឹងតែរដ្ឋាភិបាលហ្នឹងក៏ដល់លទ្ធភាពឲ្យគាត់ធ្វើបានក្នុងកម្រិតណាខ្ញុំសួរបងឯងចេះតែបើសិនជាបងឯងទុកបងឯងពេញក្អមបងឯងនឹងដឹងតែបងឯងនៅតែកន្លះអញ្ចឹងអត់ដឹងហើយគ្មានថ្ងៃនឹងដឹងទៅទៀតខ្ញុំក៏ប្រាប់បងម៉ាត់ម៉ាត់ជីវិតបងឯងនៅតែស្គៀវនៅតែកន្លះនៅនឹងអត់ដឹងទេ tester នៅហ្នឹងចាំបាច់ពេកគឺមតិរបស់គាត់តើគាត់ឆ្លើយជាចំណុចរបស់គាត់យើងឆ្លើយឲ្យយើងឆ្លើយបានទៅគេថាប្រំពេញនៅរាននៅហ្នឹងណាហ្នឹងហើយនៅស្ទឹងនៅហ្នឹងណានៅស្គីមួយជីវិតនៅហ្នឹងសំណួរគាត់នឹងបងមានច្រើនណាស់ដើម្បីចំណេញគេដើម្បីឲ្យចំណេញនយោបាយបច្ចុប្បន្នចង់និយាយថាចំណេញនយោបាយអាចសុខចិត្ត តាមឈ្មោះបងឯងចឹងបងឯងសួរឲ្យចំគោលដៅខ្ញុំឆ្លើយតាមចំគោលដៅបងឯងសួររបៀបខ្សែកណ្ដាលចាក់ខ្សែកណ្ដាលត្រឡប់ទៅវិញថ្ងៃណាមួយបងសុខីយើងនាំគ្នាឡើងជុំគ្នាយើងនិយាយពីតើហ្នឹងហើយយើងឡើងជុំគ្នាយើងនិយាយពីតើយុវជនខ្មែរត្រូវធ្វើយ៉ាងម៉េចដើម្បីតែមាតុភូមិរបស់យើងគឺជាកតបកិច្ចរបស់យើងតែយើងត្រូវធ្វើអ្វីក្នុងនាមជាកូនខ្មែរយើងនឹងនាំគ្នាមកនិយាយទៅអស់គ្នាថ្ងៃណាមួយហ្នឹងហើយចា ព្រោះខ្ញុំជឿថាបងអាចមានកំណត់ច្រើនអាចឆ្លើយបានការសរសេរវាពិបាកតិចតែបើសិនជាបងឡើងមកបងអាចនិយាយបានច្រើនហ្នឹងហើយយើងមានសំណួរសួរដេញដោលទៅយើងអាចឆ្លើយបើចម្លើយរបស់ខ្ញុំដើម្បីចំណុចនយោបាយគឺយើងត្រូវរៀនសូត្រមានចំណេះចេះដឹងខំធ្វើការមានលុយចូលបកនយោបាយ អូច្រើនហើយរួមមកនិយាយចំយើងចង់ឲ្យចំណេញយោបាយច្រើនប៉ុន្តែគាត់ថាអ្វីអ្វីក្នុងសង្គមខ្មែរនោះអ្វីដែលគាត់ធ្វើដើម្បីចំណេញប្រទេសជាតិគាត់គាត់អាចអត់ធ្វើបានទេដូចឥឡូវយើងយកឧទាហរណ៍ខ្មែរថៅវរៈនោះថ្ងៃគាត់មានបានធ្វើអ្វីបានណាយើងនិយាយការប៉ັດគឺយើងធ្វើនិយាយបានទេយើងចង់ទៅមើលព្រំបតូលធ្វើអត់កើតយើងចង់គឺយើងធ្វើអត់បានកាត់គ្នាដាក់គុកហ្នឹងហើយគ្នានិយាយអីបន្តិចគុកញុះញង់បំពល់សង្គមហ្នឹងហើយ ហើយហ្នឹងហើយហើយយុវជននៅស្រុកខ្មែរអឺពួកគាត់ភាភាច្រើនក៏គាត់គាត់ក៏គាត់ដឹងដែរក៏គាត់ដឹងពីនយោបាយគាត់យល់ដឹងច្រើនប៉ុន្តែគាត់អាចធ្វើអ្វីបានណាគាត់ដាក់កម្លើគាត់ឧទាហរណ៍គាត់អ្នកចម្រៀងអីណានោះគេចោតគាត់ឯណាស្កាត់ដាក់គុកអស់ប្រហែលរាប់ខែមកយកគ្នាទៅវេទនាអ្នកចម្រៀងរ៉េបណោះអ្នកចម្រៀងរ៉េបនោះគាត់គ្នាចេះរៀនចាប់គ្នាយកទៅដាក់គុកណាកញ្ញាវាពិបាកគ្នានឹងយុវជននឹងបំពេញកាតព្វកិច្ចនឹងជាកូនខ្មែរ ដល់ពិតប្រកបសម្រាប់ប្រទេសជាតិគាត់គាត់ពិបាកបំពេញកាតព្វកិច្ចរបស់គាត់ណាពិបាកមែនទេក៏តគាត់ចូលក្នុងរូងចូលក្នុងពួក ACP ហ្នឹងធ្វើអ្វីតាមគេនយោបាយក្បត់នយោបាយយួនឈ្លានពានតាមគេទើបគាត់អាចធ្វើធ្វើបានតែបើថាគាត់មានគំនិតអឹមគឺថាស្នេហាជាតិរបស់គាត់ប្រកបមនសិការជាតិប្រកបគឺគាត់អាចយកមតិគាត់គំនិតគាត់ទៅប្រើប្រាស់បានអត់ទេមានតែបើកភ្នែកមួយគេហ្នឹងឯង សំសំណួរគាត់ក៏សួរមកជាជាទូទៅហើយឥឡូវដល់ពេលគាត់មកឆ្លើយខ្លួនឯងថា ថាប្រជាជនគ្រប់គ្រងគណៈភ្លឹងទៀតហើយមកមកចោទថាយើងមិនថាពួកគាត់មិនបានធ្វើអីសោះគាត់ដូចជាគាត់ដូចជាប្រចាំទៅវិញកំពុងតែគឺកំពុងតែលោកសកណាចឹងបងសកៀវកាន់ទុំហ្នឹងបើគាត់ទុំមកគាត់និយាយត្រូវហើយបើគាត់នៅតែសកៀវចឹងគាត់នៅតែកលាស់អញ្ចឹង អូអញ្ចឹងខ្ញុំយល់ពីគាត់ដែរគាត់អាចដែរគាត់គាត់ចង់គាត់ចង់ឲ្យយើងឆ្លើយថាឥឡូវហ្នឹងពលរដ្ឋប្រជាជនត្រូវធ្វើម៉េចអញ្ចឹងត្រូវឲ្យនាំគ្នាមកណាចូលរួមជាមួយភ្លើងទៀនដើម្បីភ្លើងទៀនហ្នឹងមានអំណាចមានសិទ្ធិអញ្ចឹងទៅអញ្ចឹងទៅអាហ្នឹងគឺការចូលរួមរបស់របស់ចាក់ខ្សែទៅរបស់យុវជនហើយរបស់យុវជនហ្នឹងអាចអាចចាក់ខ្សែទៅអញ្ចឹងហ្នឹងណាអញ្ចឹងមិនថាដើម្បីតែឲ្យខ្ញុំប្រាប់ថាបងសកៀមយើងចង់ប្រាប់ថា ប្រជាជនប្រជាជនខ្មែរយើងដឹងហើយគ្មានជំរឿនទេមានតបៈភ្លើងទៀនហ្នឹងហើយយើងមិនបាច់ចង់និយាយពីភ្លើងទៀនទេមានតបៈភ្លើងទៀនហ្នឹងតែយើងបោះឆ្នោតឲ្យហ្នឹងឯងហើយយើងចង់និយាយថាពីលទ្ធភាព ទូទៅ ដែលប្រជាជនខ្មែរអាចធ្វើបានក្រៅពីក្រៅពីចូលលើបោះឆ្នោតភ្លើងទៀនណាធ្វើអីទៀតហ្នឹងជាមានន័យក្នុងសំណួរបងឯងចង់មានន័យអញ្ចឹងដល់ពេលដល់ពេលគាត់ឆ្លើយថាទៅជាណាទៅបើជាជនឈូឆរគ្រប់គ្រងបាក់ភ្លើងទៀនណាថាយើងមិន ចោទថាយើងណាមិនថាប្រជាជនខ្មែរមិនបានធ្វើអីសោះទេហ៎តែតែបិទបាសគាខ្ញុំអត់មានចេតនាបន្តបង្អាប់ឲ្យបងឯងទេណា ខ្ញុំអត់មានចេតនាបន្តបង្អាប់អីបង្អែកទេប៉ុន្តែខ្ញុំសូមនិយាយនៅអ្វីដែលជាការពិតនិយាយអីនិយាយឲ្យត្រង់ត្រង់មកកុំតែខ្សែច្រើនពេកជើរះអីទេបងអើយដាក់អូនឯងទៅមកខាងដៃខ្ញុំហ្នឹងណាខ្ញុំក៏រដាក់ដៃទៅមកខាងដៃខ្ញុំហ្នឹងទឹកមួយចានទៀបហ្នឹងដូចទឹកមួយចានទៀបហ្នឹងបងខ្ញុំក៏ប្រាប់ឲ្យប៉ុណ្្នឹងបាននិយាយច្រើនទេមិនទឹកមួយចានគោមិនទឹកមួយចានទៀប អរេយើងទទួលស្វាគមន៍គាត់យើងស្វាគមន៍នៅយើងស្វាគមន៍នៅយបល់នៅ សំណួររបស់គាត់បាទប៉ុន្តែបងឯងជាថា សំណួរបងឯងស៊ីជំរៅស៊ីជំរៅអ្នកយល់ទៅដល់គិតគាត់គាត់ចង់ថាពួកយើងល្ងងក្លៅមិនយល់សំណួរគាត់ទេមានហើយបាទអរគុណអរគុណបងអរគុណដែលបានជួយ ទឹកក្នុងក្នុងចានទៀតចឹងមិនមែនចាក់ទឹកក្នុងចានគោមទេដូចចាក់ទឹកក្នុងចានទៀតឲ្យដាក់ចូលដៃលូកទេបាយយកទឹកដាក់ក្នុងចានទៀតឲ្យបាយយកចូលដៃដាក់ទៅជំរឿនណាដល់ថ្ងៃនឹងស្រួលមួយថ្ងៃគាត់គាត់ចង់ឲ្យយើងនិយាយខ្ញុំអត់ចង់ឈ្នះអ្នកចិត្តបតៃទេធ្វើឃើញច្បាស់ណាស់ទៅថ្ងៃមុខហើយអ្នកទាំងអស់ខ្ញុំអត់ចាំមើលទេតែក្រានរវត្ត ខ្ញុំគ្មានគេគាត់ចង់ឲ្យយើងនិយាយបណ្ដោះបណ្ដាលឲ្យនៅក្នុងនឹងអ្នកនៅបណ្ដាញខ្ញុំយើងនិយាយបានច្រើនទៅហ្នឹងតែយើងរួមគ្នានិយាយយើងរួមគ្នានិយាយណាបង្ហាញអំពីការពិតក្នុងសង្គមខ្មែរកុំអង្គុយចាំមើលចាត់កំហុសកុំអង្គុយចាំមើលបំពុលពាក្យកុំអង្គុយចាំមើលសង្គ្រោះជាតិបែកហើយសង្គ្រោះជាតិចេះណាគឺគណៈបកប្រជាជនគេបានបង្កើតកម្លាំងរឹងមាំកុំអង្គុយបំផុសពាក្យអញ្ចឹងអត់ប្រយោជន៍ទេ គេធ្វើមិនកុំឲ្យនៅកន្លះអញ្ចឹងឲ្យវាពេញទៅតាមពិតទៅតាមពិតទៅអ្វីដែលយើងពួកយើងត្រូវនិយាយគឺអត់មានចាំបាច់ត្រូវយកគណៈបកសង្គ្រោះជាតិយកមកនិយាយទេគឺសំខាន់គឺវាយពួកហ៊ុនសែនយើងត្រូវយកពួកហ៊ុនសែនមកនិយាយហ្នឹងសង្គ្រោះជាតិយកនិយាយទេពួកដៃយើងគឺអ្វីយើងចង់បានការប្រាក់ដោមួយពិតប្រាកដយើងមើលឃើញពីទិដ្ឋអយុត្តិធម៌ហើយទោះជានយោបាយសង្គ្រោះជាតិក៏ដោយសង្គ្រោះជាតិភ្លើងទៀនក៏ដោយអីក៏ដោយគឺនយោបាយគាត់គឺគាត់កំពុងតែរកវិធីណាដើម្បីធ្វើអញ្ចឹងយើងអត់មានតកានិយាយ ជារឿងរបស់គេតែនិយាយមេគណៈបកឬគណៈបកសភាគេត្រូវគេត្រូវរៀបចំក្រុមអ្វីដែលយើងត្រូវនិយាយគឺពួកហ៊ុនសែនហ្នឹងហើយបងឯងប្រឡាក់បងឯងមានពេលចាំមើលចាំយើងទៀតឲ្យចង់សង្គ្រោះជាតិដល់យើងមិនបាច់ចាំចូលបោះគេមកនិយាយយើងនិយាយតែពួកហ៊ុនសែនទៅហ្នឹងហើយតែប៉ុណ្្នឹងហើយអ្វីយើងត្រូវនិយាយណាពួកឯងនឹងជាទោះយ៉ាងណាដល់ព្រោះសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិគណៈបកភ្លើងទៀនជានយោបាយរបស់គេគឺជាគោលការណ៍របស់គេអញ្ចឹងគេធ្វើរឿងជារឿងរបស់គេហ្នឹងហើយ ទោះជាខុសតិចតិចក្តីច្រើនក្តីវាអត់ទាន់មានខុសអីដល់ធ្ងន់ធ្ងរទេយ៉ាងម៉េចក៏ដោយយើងអត់ទាន់ការខុសធ្ងន់ធ្ងរព្រោះអីវាតិចតួចទីបំផុតទេយើងអាចទទួលយកបានហ្នឹងហើយព្រោះអីគាត់អត់ទាន់បានកាន់អំណាចអញ្ចឹងអត់ទាន់ក្បត់ជាតិអត់ទាន់អីអញ្ចឹងអញ្ចឹងគាត់អត់ទាន់មានខុសអ្វីគ្រាន់តែនយោបាយខុសពាក្យសម្ដីឬក៏បែកខ្ញែកគ្នាបន្តិចបន្តួចដោយសារតែល្បិចរបស់យួនហ្នឹងយើងកុំខ្វល់យើងត្រូវតែធ្វើដំណើរទៅមុខគោលដៅយើងគឺវាយប្រហារបកស្បែកហ៊ុនសែនប៉ុណ្្នឹងឯងបាទ យ៉ាអរគុណបងសកលដែលជួយ កំដរបរិយាកាសមានសំណួរទៀតទេអអហើយយើងនៅ យើងនៅតទៀតខ្លាចក៏សួរសំណួរស៊ីជម្រៅទៀតហ៎ ក៏ពិតអឺពួកយើងនេះនៅក្រៅប្រទេសយើងគ្មានអំណាចមានគ្មានមធ្យោបាយអីទេអ្វីដែលយើងធ្វើបានគឺយើងអាចគ្រាន់តែមកនិយាយដើម្បីអប់រំដាស់តឿនប្រជាពលរដ្ឋយើងតែប៉ុណ្្នឹងឯងអ្វីដែលយើងនៅក្រៅប្រទេសធ្វើបានយើងមិនបាច់ចាំយកឈ្នះចាញ់រឿងគោលនយោបាយបាក់ហ្នឹងទុកឲ្យខាងបាក់គេដោះស្រាយទៅ យើងគ្រាន់តែជួយគ្រប់គ្រងទេយាហ្នឹងហើយយា រឿងគណៈបកអូខេគណៈបកគេអ្នកដោះស្រាយរឿងគេអ្នកដោះស្រាយអ្វីដែលសំណួរបងសកលសួរហ្នឹងគាត់ដូចជាប្រឡងចំណេះចេះដឹងជាមួយពួកយើងអញ្ចឹងណាការពិតបងខ្ញុំគ្មានចំណេះចេះដឹងអីទេ ខ្ញុំនៅ ស្រុកអាមេរិកយូរអត់មានចេះអីទេអត់បានរៀនសូត្រអីប្រហែលអត់រឿងរឿងគណៈបកអត់ខ្ញុំមិនសូវដឹងការពិតខ្ញុំគ្រាន់តែគ្រប់គ្រងទេខ្ញុំជួយគ្រប់គ្រងអ្នកណាដែលបកណាដែលគោរពឆន្ទៈប្រជាជន មានប្រជាធិបតេយ្យការពារប្រទេសជាតិទៅអនាគតខ្ញុំគ្រប់គ្រងហើយយើងមិនបាច់ចាំថាយកដូចថាយកចំណេះចេះដឹងមកមកចូលសួរចេះសួរចុះអើយយកបានការអានឹងចាំពេលយើងឆ្លើយយើងអត់ចេះឆ្លើយយើងដឹងអ្វីដែលដឹងអ្វីដែលសំណួរនោះយើងយើងយើងដឹងថា យើងឆ្លើយបានអ្នកណាក៏គេដឹងដែរសំណួរគឺសំណួរសាមញ្ញធម្មតាប្រជាជនពលរដ្ឋសាមញ្ញគឺគេយល់ដឹងដើម្បីការពារប្រទេសជាតិទៅធ្វើម៉េចខ្លីខ្ញុំសូមឆ្លើយយ៉ាងខ្លីទៅបងសកលហើយកុំឲ្យវែងឡាយពេកបងសកលឡាបងសកលកុំបល័យបកូច្រើនពេកសម្រាយ សម្រាយខ្លះតង់ទៅណា កុំបល័យបកូច្រើនពេកនិយាយភាសាសម្រាយសម្រាយទៅខ្លីខ្លីងាយងាយឲ្យពលរដ្ឋគ្នាងាយយល់ណាបើបងឯងចង់សັບចង់ជួយនិយាយចង់ធ្វើមិនចេះបងឯងខ្លួនឯងហ្នឹងចេញមកនិយាយទៅចេញមកនិយាយជួយបំផុសដល់ពលរដ្ឋខ្មែរណាមិនដល់នៅផ្នែកគណិតមនសិការជាតិងើបឡើងបងអស់គ្នាកុំខ្លាចកុំឈួតបង្វែងនឹងគ្រឿងញៀនកុំឲ្យគេបំពល់បានឥឡូវនេះពលរដ្ឋខ្មែរកំពុងឈួតបង្វែង ឥឡូវហ្នឹងឥឡូវហ្នឹងគេគេកំពុងបំពោរឿងបារមីសម្បើមកបងឯងមានសមត្ថភាពទេទៅទៅបញ្យលកូនខ្មែរបានកម្រិតណាស់ដែរណាឥឡូវទុំឲ្យនឹងឯងទុំឲ្យចលឿនឲ្យពោះចូលសម្បើមកឥឡូវស្ដាច់ទុំស្ដាច់ពោះស្ដាច់ចលឿនស្ដាច់អីចូលសម្បើមកតែញ៉ាផងព្រូនផងចូលបាច់ចលឿនស្រួលដល់ទីចាក់ទីពុញទីមកមានចាក់ទាចាក់ស្អីណាចាក់អីពងអីចាំមកផ្លែពេញដើមឈើអស់ហើយណា អញកុំមកលេងគូចានពីសម្រាយសម្រាយបាត់ចុះមកខ្ញុំប្រាប់តែបងឯងឯងមុំទុំទៅកុំនៅខ្ចីនៅសគិលនៅហ្នឹងបើថាទឹកឲ្យពេញក្អមទៅកុំនៅកន្លះ minister នៅហ្នឹងកុំពេញទៅពេញ minister នៅហ្នឹងពីនៅកន្លះនៅហ្នឹងថាខែខែវាមិនពេញទេវាអញហៅតែវាកន្លះអូខេឥឡូវយើងមួយម៉ោងជាងហើយ យើងមួយម៉ោងជាងហើយបងប្អូនយើងក៏អស់មានអ្នក comment អ្នកអីយើងបញ្ចប់ប៉ុណ្្នឹងសិនបានហើយអេអាចចង់ចប់អត់ចង់ចប់តែផ្សាយបន្តទៀតផ្សាយខ្ញុំនឹងខ្ញុំនឹង upgrade ឲ្យល្អជាងមុនហើយបើផ្សាយគៀម្ដងហើយបងយើងឡើងមួយនេះម្ដងហើយបងហ៎បាទហ្នឹងហើយប្រាប់គាត់ស្អែកយើង upgrade ដល់ល្អឲ្យគាត់ចូលមកនិយាយ debate គ្នារឿងចង់ យើងពុំកំណើត្រឡប់ទៅវិញអត់កើតទេលោកសាកុមារខ្ញុំធ្វើកំណើត្រឡប់ទៅឡំងវិញហ្នឹងឥឡូវនេះខ្ញុំលើប្រាំងតែឥឡូវនេះយើងកំពុងដល់ស្អែកមកដល់ស្អែកមកដល់វិញល្ងាចហ្នឹងណានឹងដូចម៉ោងហ្នឹងអីចឹងទៅយើបញ្ហាខ្ញុំមានពេលវេលាច្រើនណាស់ស្អែកកើតខាងស្អែកខាងស្អែកកើតខាងស្អែកយើងកើតយើងកើតទេយើនេះទៅខ្ញុំទៅបើប្រហៅតាពាំងហើយមិនមានកម្លាំងចេញស្រែកទេបងសគីវក៏ចូលមកទេចាច់ចាច់ចឹងណា អូនិយាយបានបានប្រសាទតាពេលបានមានកលាំងបើសគីអញសយហើយគេបងព្រៃវិញគាត់ថារបបហ៊ុនសែនមើលឃើញគណៈបកភ្លឹកទៀនខ្លាំងច្បាស់ណាស់ដូច្នេះហើយហ៊ុនសែននិងបកពួកកំពុងស្រាវជ្រាវរោគកំហុសដាក់អើបងអត់ធ្វើការពេលយប់ បងឯងធ្វើការពេលយប់បងឯងថ្ងៃចូលស្មាណាបានបងបងបងគាត់ធ្វើការយប់គាត់បាក់គាត់បាក់ចូលរួមជាមួយបងសកលយកបងសកលទៅយកបងសកលទៅប៉ណ្ណេះខំបាក់សក់តែនេះខំខំទៅមើលមិនឃើញហងជប់ជប់អឺមើលអឺ comment បងព្រៃវិញគាត់ថា គាត់ថាគណៈបកភ្លឹងទៀនប្រជាជនចូលច្រើនណាគឺថាកំកំហុសចូលដល់លើហ៊ុនសែនកំពុងស្រាវជ្រាវរកកំហុសដើម្បីរំលាយចោលដោយគណៈបកសង្គ្រោះលោកសាកុណាសុំទោសខ្ញុំសុំកាត់ទេខ្ញុំចេះតែកាត់លោកសាកុណាបងសកលគាត់ថាគាត់បានចូលរួមម្ដងម្ដងច្រើនអត់អីតែខ្ញុំធ្វើវាអីកលាក់មានរយមួយបងឯងបងឯងមកធ្វើមកខុសគ្នាចឹងបានពិបាកបាក់ហៅចូល ហ្នឹងហើយអឺយើងយើងឥឡូវយើងចាំពិគ្រោះជាតើតើហ៊ុនសែនអាចរំលាយគណៈបកភ្លឹងទៀនបានទៀតទេអាអាចបើសិនវាមានរោគកំហុសឯងវាអាចបងឥឡូវវាកំពុងតែរោគកំហុសហ្នឹងឃើញវាចេញច្បាប់មួយមិនគឺចោលតាអ្នកណានៅក្រៅប្រទេសនឹងភ្លឹងទៀនទទួលលុយពីអ្នកនៅក្រៅប្រទេសគឺវារំលាយចោលឯងគេវាគេចេញច្បាប់មួយឲ្យទទួលលុយពីសាភិការពីក្រៅប្រទេសឯង អឺបើអញ្ចឹងអញ្ចឹងហ៊ុនសែនចែកថាបកាឲ្យអញ្ចឹងវាមិនចង់ឲ្យយើងដើរដំណើរការហ្នឹងវាដឹងថាធ្វើស្អីឲ្យអ្នកក្រៅប្រទេសចំណាយថាបេការបានធ្វើដំណើរការទៅមុខអញ្ចឹងវាត្រូវនៅនៅក្រៅប្រទេសហ្នឹងវាត្រូវរកលេសដើម្បីតែទប់ស្កាត់មិនឲ្យអ្នកនៅក្រៅប្រទេសជួយហ្នឹងហើយតែអត់មានថាបេការធ្វើអីកើតទេហើយបើសិនជាមានថាបេការជួយមិនវាមានផតតាគឺវារំលាយវាច្បាប់ម៉ែវាបកើតនោះឥឡូវវារកលេសឥឡូវមានច្រំច្បាប់ម៉ែវាឥឡូវចេញច្បាប់ វាចេញច្បាប់យាយវាមួយទៀតហើយចឹងមកដូចខ្ញុំនិយាយចឹងហ៊ុនសែននៅតែល្ងងហេតុអីមិនបង្កើតច្បាប់រដ្ឋធម្មនុញ្ញថ្មី ថាគាត់ចោតជួបឆ្នោតអរម៉ែរឹកទៅមិនបាច់បោះឆ្នោតទេវាចប់ហើយធ្វើឲ្យតែរញ៉េរញ៉ៅធុញត្រង់ណាមែនណាបងបើឃើញអញ្ចឹងវាមិនបានលុយពីបរទេសគេជួយវាមួយឆ្នាំឆ្នាំរាប់លានដុល្លារនោះដល់សារវាបរទេសណាជួយវាទៀតគេកាត់អស់ហើយនោះគេនឹងគេជួយស្អីផ្សេងផ្សេងណានោះ វាជួយអាមិន EVA នឹងជួយអាផ្សេងផ្សេងទៀតណានោះហើយបើសិនជាទៀតទេគេដឹងចរិតវាអញ្ចឹងគេកាត់អស់ឲ្យបតទេគេមិនណាជួយ វាទៀតទេហើយបើសិនគេដឹងវាកុំមុនីអញ្ចឹងគេនាំអ្នកដកទូចេញអស់បាត់ហើយតែ sao គេជប់រស់ស៊ីជាមួយវាបាត់ហើយសេដ្ឋកិច្ចអីសពបែបយ៉ាងញ៉ាហើយមិនខ្ចីលុយគេបានបើមិនយកបើបោកគេទៅគេបាន កំណាញ់អាចិនវាចង់មកប្រទេសខ្មែរសបោទ្រពសម្បត្តិចង់ងំអាចិនខ្លាចអីឲ្យវាឲ្យលុយពាក់យូរយូរទៅវាយកខេតមួយយកកោះមួយអញ្ចឹងទៅតើអស់អីលក់លក់ភ្នោម៉ៃវាលក់អត់ណាភ្នោម៉ៃឪវាយីស្រុកខ្មែរមិនទាន់អស់ទេនៅច្រើនណាស់ណាចេះនៅច្រើនប្រទេសប៉ុណ្ណេះហ្នឹងឥឡូវយើងគិតផ្ទៃផ្ទៃដីស្រុកខ្មែរមានមក 181,035គីឡូម៉ែត្រការ៉េមែនទេឥឡូវអត់មែនទេឥឡូវមែនប៉ុណ្្នឹងឯងឥឡូវឥឡូវអត់ដល់ប៉ុណ្្នឹងឯងអាកតុយអស់អាកតុយហើយអាកតុយអស់ហើយលឺនៅគេកាត់ទៅចាយឥឡូវសុំមេតាអាសនអីលឺគេចុះផ្សាយថាមានដល់សល់175,000ទេដល់សល់175,000បាទបាទហ្នឹងក៏នៅតែធំដែរ មុនច្បាប់ម៉ែវាឥឡូវច្បាប់យាយវាតាវានិយាយទៀតឥឡូវចេញហ្នឹងហើយមានច្បាប់តាវា ច្បាប់យាយវាទៀតហើយឥឡូវចេញមកយាយពីច្បាប់វានោះយើងគិតមើលដោយប្រទេសបង់ក្លាដេសបង់ក្លាដេសនៅប៉ៃអាស៊ីយើងដែរនៅចំឥណ្ឌាហ្នឹងបង់ក្លាដេសហ្នឹងចឹងដែរឥឡូវជាពាក់លុយចិនច្រើនពេករោតលុយសងការប្រាក់មិនគ្រប់ហងធីតាបងមិនដែលឃើញបងអូនសកលទេបងសកលខ្ញុំក៏មិនដែលឃើញបងសកលដែរ ខ្ញុំមិនដែលឃើញទេហើយបងក៏ឃើញខ្ញុំតាមរយៈបណ្ដាញ Facebook ដែរគេលោកអា Facebook នោះវាឥឡូវវាបញ្ហាតាមរយៈបណ្ដាញ Facebook ដែរខ្ញុំក៏មិនដែលស្គាល់បងដែរអត់ដែលស្គាល់ដូចដូចគ្នាម៉ៃពេកគាត់ចង់និយាយថាគាត់អត់ដែលឃើញយើងពីរនាក់ទេឥឡូវនឹងចេញ live ចេញអីហ្នឹងណាដាក់ Facebook វាពិបាកអញ្ចឹងហ្នឹងហើយហ្នឹងហើយព្រោះអា account នេះម្ដងឃើញម្ដងអត់ដែរហ្នឹងបងអូខេតោះអាហ្នឹងអាហ្នឹងអាហ្នឹងគេបាត់ញ៉ា តោះយើងបញ្ចប់ប៉ុណ្ណឹងបានណាខ្ញុំវាមានបាតកម្មមួយ Facebook Facebook ពីអត់តែចេញមកខ្ញុំខ្ញុំខ្ញុំម្ដងបាទឃើញម្ដងក៏អត់ខ្ញុំគឺអត់សូវឃើញដែរនឹងបាទយើងយើង2ម៉ោងហើយឥឡូវយើងបញ្ចប់ប៉ុណ្ណឹងចុះចាចាចាបាទឥឡូវសូមសូមជម្រាបលាបងប្អូនបងប្អូនដែលគ្រប់គ្រងចឹងក៏សូមការជាសារទៅបងប្អូនខ្លះមានសម្លេងខ្លះលេងសើចដូចជាខ្ញុំជាមួយបងសកលចឹងដែរ ព្រោះខ្ញុំច្រើនតែចែកលេងជាមួយគាត់តែត្រូវថាខ្ញុំដាក់ខ្ញុំដាក់ផាំងផាំងចឹងហ្មងទៅព្រោះអីខ្ញុំមិនចូលចិត្តលេងព្រោះថាបងខ្ញុំខុសអីខ្ញុំចង់និយាយចេញមកអស់ខ្ញុំចង់នៅមានទៅដល់ឯងខ្ជិះអស់អស់មកខ្ញុំមិនចង់នៅមានខ្ញុំខ្លាចកើតមហារីមហារីពុកកខ្ញុំខ្លាចណាស់អាហ្នឹង បាច់មិនមកទៅមិនទាន់បានឃើញមីស៊ីរស៊ីបានមកជាឡងជាឡងនៅស្ដាប់ដំណឹងមួយថ្ងៃណាអត់មានប្រយោជន៍មកតិមកតិហើយត្រូវលាលាហ្មងអូខេសូមជម្រាបលាបងប្អូនទាំងអស់គ្នាដែរពួកខ្ញុំអរគុណច្រើនបងប្អូនទាំងអស់គ្នាហើយអឺ ជូនពរសុខភាពល្អសុខសប្បាយទាំងអស់គ្នាអរគុណចាស់ទាំងគ្នាអរគុណចាស់ទាំងគ្នាខ្ញុំថ្ងៃក្មេងចូលតាម Messenger អរគុណចាស់អរគុណចាស់អរគុណចាស់ជម្រាបលាអរគុណអរគុណនាងទាំងពីរនាងធីតានិងសុគីហើយអរគុណប្រិយមិត្តទាំងអស់ជាទីរាប់អានថ្ងៃក្រោយយើងជួបគ្នាម្ដងទៀតបាទសូមអរគុណជម្រាបលាទាំងអស់គ្នាជម្រាបលាបាយបាយបាយបាយ